សូមជូននេតិសន្តានាព្រះធម៌សូមលោកលោកស្រី អ្នកនាងកញ្ញាអ្នកញោមពិតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្តានាព្រះធម៌ដូចតទៅ សូមអនុមោទនី thank you ណាជាបឋមខ្ញុំកណាសូមនមស្ការការថ្វាយបង្គំជពោះប្រជុំ3នៃបត្រៃរដ្ឋដល់សេចក្តីគ្រប់ជ្រះថ្លាដល់គពងគពោះរលោកសូមក្រាបថ្វាយបង្គំចំពោះប្រគុណចាស់ប្រធារានុធិរៈគ្រប់ព្រះអង្គដល់សេចក្តីគ្រប់ជ្រះថ្លាសូមជរនពរលោកលោកស្រីនាងកញ្ញាញញុំពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការឡាយផ្ទាល់ផ្សាយចេញពីវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសុក្រ 900ខែអាសាឍឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី22ខែកក្កដាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសន្តានាប្រធមប្រចាំថ្ងៃសុខដែលមានការនិមន្តចូលរួម ក្នុងធម្មវាធម្មវាគ្មិនក្នុងឱកាសនេះមានចំនួន2ព្រះអង្គណាសូមក្រាបថ្វាយបង្គំគុណចាស់ញាណសារណោនិមន្តគូននៅក្នុងវត្តធម្មសាមគ្គីដោយសេចក្តីគោរពជាថ្លា ហើយសូមស្វាគមន៍ស្វាយបង្គំចំពោះគុណចាស់ចន្ទជោតោនិមន្តកូននៅក្នុងវត្តរស្មីរតនសាមគ្គីទីក្រុងព្រីស្បិនដោយសេចក្តីគោរពជ្រះថ្លាហ្នឹងហើយយើងសាយើងវិលមកជួបគ្នាសាជាថ្មីគុណចាស់មានសុខភាពល្អហើយនៅថ្ងៃនេះបាននិមន្តមកចូលរួមក្នុងថ្ងៃនេះខ្ញុំខ្ញុំខ្ញុំកណាសូមប្រគល់ទូនន្ទីគុណចាស់ចន្ទជូតតោមេតាធ្វើសេចក្តីផ្ដើមក្នុងកម្មវិធីសន្ទនា ក្នុងប្រធានបទអឺ បញ្ញកិរិយាវត្ថុទី2ទីទី3ហើយគឺទៅក្នុងភាវនាមយៈអញ្ចឹងខ្ញុំបណ្ដាសូមបកុលគុណចាស់ចន្ទជូតមេត្តាធ្វើសេចក្តីផ្ដើមក្នុងកិច្ចសន្ទនាក្នុងឱកាសនេះណាសូមនិមន្តរតនានិមន្តតាទៀត គុណចាមើលទៅសុខភាពបានល្អប្រសើរនៅមើលមុខយ៉ាងមើលប្រភេទយ៉ាងស្រស់ស្រាយជាងជាងមុនអត់តែអត់តែបើតែខ្ញុំដឹងតែស្រស់ស្រាយជាងមុនណាសំខាន់ឲ្យបានញឹមនឹងឯងបាទអរគុណច្រើនដែរលើសំឡេងច្បាស់ដែរណាលឺដែរសំឡេងខ្សោយខ្សោយណាអីអត់អីទេដំណើរការចុះ ណាអឺបានដាក់មិនដាក់អីចឹងណាអញ្ចឹងតាក់មកសិនណាទាំងជាបឋមចំប្រការណាសូមថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពជ្រះថ្លាសូមថ្វាយបង្គំគុណចាស់ទាំងពីរព្រះអង្គព្រះសវណ្ណបញ្ញាព្រះញ្ញសារណោក៏នៅខាងសិទ្ធិ ក្រុងកេលេហើយនឹងថ្វាយអង្គមប្រធានធរៈគ្រប់ព្រះអង្គដែលមាន ប្រកដីចូលស្ដាប់ពធតាមការឡាយសូមចម្រើនពរញាតិញោមឧត្តបរិស័ទគ្រប់គ្នាដែលណាមានប្រកដីចូលស្ដាប់ពធតាមការឡាយហើយសម័យនេះម៉ោង7 11នាទីយប់ហើយនៅ ទីក្រុង Brisbane ទីក្រុង Sydney មកដូចគ្នាឡើយរាត្រីនេះស្ថិតនៅក្នុងថ្ងៃ9រោចខែអាសាឍឆ្នាំខាលចតុវាស័កពុទ្ធសករាជ2566ត្រូវនឹងថ្ងៃសុក្រទី22ខែកក្កដាឆ្នាំ2022 ដូចលើសំឡេងឡងពីខាងណាទៅឬសំឡេងឡងមកពីខាងអូប្រាហៅហ្នឹងណាបន្តតទៅខ្ញុំកណាសូមឱកាសពីពុទ្ធចាស់គ្រប់ព្រះអង្គដើម្បីបានរតនាពធខាងដើមការសន្ទនាពធ កម្មវិធីសន្ទនាពធនៅក្នុងរាត្រីថ្ងៃសុក្រពិចារថ្ងៃសុក្រហើយខ្ញុំនៅអាភាពខានឡាយប្រធัวយូរហើយតាមមុនចូលសារមកចូលពីពីសប្តាហ៍ហើយខានឡាយខានអឺចូលប៉ុស្តិ៍វិទ្យុខានឡាយពេលព្រឹកអីក៏ដូចជាខានចូលកម្មវិធីថ្ងៃសុក្រអីក៏ច្រើនសប្តាហ៍ដែរហើយ ហើយរាល់ថ្ងៃនេះបានធ្វើវីដេអូខ្លីខ្លី20នាទី25នាទី15នាទីអញ្ចឹងទៅកុំអោយស្ងាត់ណែកុំអោយស្ងាត់សំឡេងណាប្រហោះជាវីដេអូជារូបភាពតែប៉ុណ្ណឹងទេប៉ុន្តែមកបាន live ផ្ទាល់ហើយទេចឹងកម្មវិធី សន្តានាប្រធោប្រចាំថ្ងៃសប្តាហ៍ ប្រធានបទយើងគឺបញ្ញកិរិយាវត្ថុ10ហើយសន្ទនាមកហ្នឹងគឺច្រើនខែហើយតើបតែចូលមកដល់បញ្ញកិរិយាវត្ថុទី3គឺភាវនាមយៈបនដែលសម្រេចដោយការចម្រើនភាវនាហើយសព្ទាមុនបាន លើយកនៅប្រធានបទមកតាមបានមួយសប្តាហ៍ទេណាណាដូចពីរហើយមួយកាលមុនតាមបានចូលទីណាតាមបានមួយសប្តាហ៍យ៉ាងភាវនាមយៈបនដែលសម្រេចដោយការចម្រើនភាវនាហើយបញ្ញកិរិយាវត្ថុទី3នេះ មានអឺគុណចាស់ញាតិញោមជាច្រើនដែល សិក្សាស្វែងយល់មិនតន់មិនតន់ច្បាស់លាស់អំពីការចម្រើនភាវនាដោយសារតែការចម្រើនភាវនានេះគឺអាស្រ័យទៅលើឧបនិស្ស័យរបស់បុគ្គលផ្សេងផ្សេងគ្នាដែរបើយើង និយាយអំពីពាក្យថាភាវលីប្រែមកថាការចម្រើនប្រែមកការចម្រើនហើយការចម្រើននេះ យើងនិយាយទៅតាមមេតិកាធូអំពីពាក្យថាភាវលីគឺបានដល់ភាវលីពីរយ៉ាងភាវលីពីរយ៉ាងហ្នឹងទី1សមថភាវលីទី2វិបស្សនាភាវនា សមថភាវនាគឺការចម្រើននៅ សមថកម្មដ្ឋាន ដែលយើងហៅថាការចម្រើនសមាធិណាណាណាក្មេងក្មេងចម្រើនសមាធិហ្នឹងហើយមើលភ្នែកគាត់គុយបិទមើលទៅដូចជាអឺស្ងប់ស្ងាត់ល្អណាស់មើលទៅស្ងប់ស្ងាត់ល្អណាហើយ ទី2ហ្នឹងយើងនិយាយអំពី ការចម្រើនវិបស្សនាភាវនាចឹងណាវិបស្សនាភាវនាទាំងណាគឺការចម្រើននៅវិបស្សនា ការចម្រើននៅបញ្ញាដូច្នេះភាវនាពីរយ៉ាងនេះជាធម៌ដែល ដែលគួរចម្រើន ណាជាធម៌ដែលគួរចម្រើនរឿយរឿយនៅក្នុងព្រះសោតផ្សេងផ្សេងក៏ដូចជានៅក្នុងព្រះអភិធម្មដែលសំដែងអំពីធម៌ពីរគួរចម្រើនដឹងណាធម៌ពីរដែលគួរចម្រើន ដូចជា នៅ ក្នុងតិសតរៈសោតក៏មានសំដែងពីទីខនិកាយបដិកវៈ ណា3ដកលេខ19ទំព័រ257ណាសំដែងអំពីពួកធัว2ណាធัว2ដែលគួរចម្រើនណាគឺ បានដល់សមថៈមួយវិបស្សនាមួយអញ្ចឹងគឺបានដល់ភាវនាពីរយ៉ាងហ្នឹងឯងសមថៈភាវនានិងវិបស្សនាភាវនានៅក្នុងភាវនាពីរយ៉ាងនេះអឺ ទីមួយដែលហៅថាសមថភាវនាហ្នឹងញាតិញោមតែងតែឆ្ងល់ថាតើការ ចម្រើននៅសមថកម្មដ្ឋានឬក៏សមថភាវនាហ្នឹងចម្រើនពីណាទៅណាចម្រើនពីណាទៅណាណាតាមព្រះពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គតែងព្រះអង្គសម្ដែងជាអវាទដល់បរិស័ទ ឬក៏ពុទ្ធបរិស័ទយើងនិយាយអំពីអឺព្រះសទ្ធំ3យ៉ាង គឺអត់មានអ្វីលើសពី3យ៉ាងហ្នឹងទេណាទី1គឺបរិយតិសទ្ធំបានដល់ការសិក្សាព្រះពុទ្ធវចនៈក្នុង ព្រះវិន័យក្តីក្នុងព្រះសោតក្តីក្នុងព្រះអភិធម្មក្តី សិក្សាតិចច្រើនទៅតាមកាលៈទេសៈឬក៏ថាទៅតាមពេលវេលាទៅតាមវ័យណាហ្នឹងគេថាបរិយតិសធម្មគឺការសិក្សានៅពធព្រះវិន័យសិក្សានៅព្រះពុទ្ធវចនៈវែងខ្លីយ៉ាងណាទៅតាមអធិស្ឋ័យរបស់ពុទ្ធបរិស័ទមិនថាមនុស្សមិនថាទេវតាមិនថាព្រហ្មទេទី2គឺបដិបតិសធម្ម បានដោយការបដិបត្តិតាមតាមប្រធោដែលបានសិក្សាបដិបត្តិតាម ប្រធោតាមព្រះវិន័យដែលបានសិក្សាដែលហៅថាធម្មេនធម្មបរិបណ្ណោណាឬក៏ធម្មេនធម្មបរិបត្តិគឺថាការបដិបត្តិនៅធោសំគួរដល់ធោទី3បដិវេធសធម្មគឺ ការបានសម្រេចមគ្គផលបដិវេធៈគឺត្រាស់ដឹងត្រាស់ដឹងនៅមគ្គផលតាមបនិស័យដូច្នេះសរុបរួមសេចក្តីមកសរុបរួមសេចក្តីសង្ខេបមកថាពុទ្ធបរិស័ទដែលចូលមកកាន់ពុទ្ធសាសនាទាំងបព្វជិតទាំងប្រហោះទាំងមនុស្សទេវតាព្រំ គឺត្រូវមានបរិយ័តខាងដើមបន្តមកត្រូវមានការបដិបត្តិទៅអាចបាននៅព្រះធម្មទី3គឺបដិវេធកធម្មចឹងការពាក្យថាសិក្សាណាសិក្សាដោយការអានសិភៅក្តីសិក្សាដោយការស្ដាប់ក្តី សិក្សាអំពីគ្រូអាចារ្យបង្រៀនក្តីសិក្សាដោយអឺពិធីណាមួយ សិក្សាដោយមធ្យោបាយណាមួយហៅថាបរិយ័តហៅថាបរិយ័តណាយើងនិយាយពីសម័យពុទ្ធកាលមនុស្សទេវតាព្រមទាំងឡាយដែល បានស្ដាប់ប្រធោក្នុងសំណាក់ប្រសាស្តាហ្នឹងហៅថាបរិយ័តណាដោយព្រះអឺបញ្ចវគិវិខោប5រូបដែលស្ដាប់ព្រះធម្មទេសនាដំបូងថ្ងៃ15កខែអាសាឍអីចឹងការស្ដាប់ហ្នឹងគឺហៅថាបរិយ័តណាទេវតាព្រមតែចោះមកស្ដាប់ប្រធោក្នុងថ្ងៃ15កខែអាសាឍហ្នឹងដូចគ្នាគឺក្នុងគណៈស្ដាប់ហ្នឹងណា ឈ្មោះថាបរិយ័តណាបលបរិយ័តហើយពេលដែលស្ដាប់យល់ដោយព្រះសាស្តាព្រះអង្គទ្រង់សម្ដែងថាផ្លូវពីរសាងខាងនៃផ្លូវអមសាងខាងត្រូវលះបង់ផ្លូវកណ្ដាលត្រូវប្រតិបត្តិឃើញណាផ្លូវកណ្ដាលត្រូវប្រតិបត្តិណាផ្លូវអមសាងខាងពីរហ្នឹងគឺទី1កាមសុខលិកានយោគោ ការប្រព្រឹត្តដើម្បីបានសេចក្តីសុខក្នុងកម្មគុណមិនថាកម្មរបស់មនុស្សមិនថាកម្មរបស់ទេវតាមិនថាកម្មគុណនៅក្នុងព្រមលោកទេក្នុងព្រមលោកទាំងកម្មគុណតែគឺរូបសម្លេងដែលមកប្រកបតាមប្រព្រឹត្តជាហើយការប្រព្រឹត្តដើម្បីបានសេចក្តីសុខនៅក្នុងកម្មគុណហ្នឹងជាផ្លូវអមមានន័យថាមិនមែនជាផ្លូវដែលប្រព្រឹត្តទៅដើម្បីត្រាស់ដឹងមគ្គផលនិព្វានទេ ព្រះសាស្តាព្រះអង្គឲ្យលះបង់នៅព្រះអង្គសង្ខារទាំងពីរហ្នឹងទី1គឺកាមសុខាលកានយោគោហ្នឹងហើយទី2អតកិលមថាអកិលមថានយោគោគឺផ្លូវអមសាមកខាងទៀតហ្នឹងគឺធ្វើឲ្យខ្លួនលំបាកធ្វើឲ្យខ្លួនលំបាករហូតដល់ថាអ្នកខ្លះប្រព្រឹត្តតបៈធัวរហូតដល់ផ្ដាច់អាហារអីចឹងអាហ្នឹងគឺមិនមែនជាផ្លូវត្រាស់ដឹងទេព្រះសម្មាសម្ពុទ្ធព្រះអង្គ បានប្រព្រឹត្តរួចហើយព្រះអង្គដឹងច្បាស់ថាផ្លូវនោះគឺជាអន្តធម៌មានន័យថាជាផ្លូវអមមិនមែនជាផ្លូវត្រាស់ដឹងទេហើយដូចជាសម័យបច្ចុប្បន្ននេះមានភិក្ខុសាមណេរខ្លះមានដូនជីតាជីខ្លះឬក៏មាន តាបោះតបៈសណីខ្លះគេនាំគ្នា ប្រព្រឹត្តតបៈធัวផ្ដាច់អាហារអីចឹងអ្នកខ្លះគេអត់ហូបបាយអីអត់ហូបអាហារអីកន្លះខែអីនៅសល់តែស្គមអី នៅសល់តែស្បែកឆ្អឹងអីចឹងណាគេថាគេសរសើរណាគេថាប្រព្រឹត្តធម៌ហ្នឹងបើជាបានត្រាស់ដឹងឯហ្នឹងតាមពិតពួកជនទាំងអស់នោះបើយើងនិយាយតាមធម៌ពុទ្ធមិនមែនជាពួកជន សមត្ថៈទេជាពួកជនវិឆិតធិវិញទេព្រោះហេតុអីព្រោះប្រព្រឹត្តបិច្រាស់ធម៌ពុទ្ធហ្នឹងពុទ្ធព្រះអង្គហាមថាកុំអោយធ្វើអញ្ចឹងកុំអោយដើរតាមផ្លូវហ្នឹង តែជនទាំងនោះបែរជានាំគ្នាប្រព្រឹត្តធ្វើនៅ គេថាតបៈធោដែលធ្វើខ្លួនលំបាកណាធ្វើឲ្យខ្លួនលំបាកអត្តកិលមថានយោគោហ្នឹងគេថាធ្វើឲ្យខ្លួនលំបាកដោយការបដិអាហារដោយការអីចឹងធម្មតាប្រពះបើយើងនិយាយរួមថាព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងពីកឹងអេកណេមកឹងនេះណាសត្វពេសត្វតាអាហារធិតិកានេះណាសត្វទាំងឡាយរស់នៅបានព្រោះអាស្រ័យអាហារបើគ្មានអាហារទេมันអាចរស់នៅបានទេមនុស្សទេវតាមនុស្ស អាហាររបស់មនុស្សទៀតអាហាររបស់ទេវតាជាដើមទៅប៉ុន្តែយើងនិយាយអំពី មនុស្សត្រាអាស្រ័យអាហារបើគ្មានអាហារទេគឺមិនអាចរស់នៅបានទេប្រហែលដូច្នោះទៅព្រះសាស្តាព្រះអង្គឃើញថាពេលដែលព្រះអង្គទ្រង់ធ្វើទុក្ករកិរិយា ក្នុងរយៈពេល6ឆ្នាំ ឆ្នាំចុងក្រោយដែលព្រះអង្គផ្ដាច់អាហារហ្នឹងគឺមិនអាចត្រាស់ដឹងបានទេដើម្បីពួកទេវតាយកនៅ អាហារទឹកអីមកបញ្ចូលតាមរោមក៏ដោយណាมันអាចត្រាស់ដឹងធัวបានទេអញ្ចឹងបានព្រះអង្គឃើញថាផ្លូវហ្នឹងមិនមែនផ្លូវត្រាស់ដឹងទេធ្វើព្រះអង្គថយមកឬក៏ងាកមកឆាន់យ៉ាងហាន់ធម្មតាវិញអញ្ចឹងឃើញមនុស្សសពថ្ងៃគេនាំគ្នាធ្វើផ្លែកផ្លែកអីណាឃើញតំបន់ខ្លះគេនៅគ្នាទៅដេកដីដេកវាខ្សាច់ទៅដេកលើភ្លឺស្រែអី គេផ្ដាច់អាហារគុំរីងរៃក្តាមអ្នកដេកតាមផ្លូវដេកតាមវាខ្សាច់អីហ្នឹងឃើញគេហៅថាតបៈផ្ដាច់សង្ខារអាហ្នឹងបើយើងនិយាយតាមធម៌ពុទ្ធគឺមិនត្រឹមត្រូវទេការធ្វើអញ្ចឹងព្រោះពុទ្ធព្រះអង្គមិនដែលឲ្យសាវកសាវិកាណាទៅប្រព្រឹត្តយ៉ាងដូច្នោះទេអាហ្នឹងវាចូលនៅក្នុងធម្មសមាទានដែល មានសេចក្តីទុកក្នុងបច្ចុប្បន្នហើយមាន ផលចតុកទៅក្នុងបរលោកទៀតព្រោះអីព្រោះការប្រព្រឹត្តយ៉ាងហ្នឹងគឺយល់ខុស មិនមែនប្រព្រឹត្តតាមពាក្យព្រាន ប្រដៅរបស់ព្រះសម្មាសម្ពុទ្ធទេចឹងរួមសេចក្តីមកថាបឋមទេសនាគឺព្រះអង្គហាមដាច់ខាត មិនឲ្យប្រព្រឹត្តតាមផ្លូវពីរហ្នឹងទេណាមិនឲ្យប្រព្រឹត្តតាមផ្លូវពីរដែលជាផ្លូវអមហ្នឹងទេដោយបានបញ្ជាក់អញ្ចឹងទី1គឺកម្មសុខខលិការនយោគោប្រព្រឹត្តដើម្បីបានសេចក្តីសុខក្នុងកាមទី2អត្ត កិលៈមគ្ខាតយោគោប្រព្រឹត្តធ្វើឲ្យខ្លួនលំបាកព្រះអង្គទ្រង់សម្ដែងថាធัวទាំងអស់នោះគឺជាធัวថោទៀតមិនមែនជាធัวរបស់ប្រារយៈទេជាធัวរបស់បធិជនមិនមែនជាធัวរបស់ប្រារយៈទេចឹងព្រះអង្គប្រាប់ឲ្យដល់ផ្លូវកណ្ដាលមជ្ឈិមប្រតិបត្តិគឺព្រះអង្គឲ្យប្រតិបត្តិតាមផ្លូវមគ្គប្រកបដោយអង្គ8ប្រការ ទី1គឺសមត្ថៈការយល់ត្រូវ ទី2សមាសង្កប្បៈការត្រេះរិះត្រូវទី3សមាវេចាការនិយាយត្រូវទី4សមាកម្មន្តៈការងារត្រូវទី5សមាជីវៈការចិញ្ចឹមជីវិតត្រូវទី6សមាវេយវៈការព្យាយាមត្រូវទី7សមាសតិការរលឹកត្រូវទី8សមាសមាធិការរំកត់ចិត្តត្រូវជាដើមមកមិនបានអធិប្បាយទេផ្លូវមគ្គប្រកបដោយអង្គ8ប្រការនេះឯងដែលព្រះសាស្តាព្រះអង្គទ្រង់ប្រតិបត្តិឲ្យបានត្រាស់ដឹង ណាព្រះអង្គប្រតិបត្តិតាមផ្លូវមគ្គប្រកាសអង្គ8ប្រការហ្នឹងប្រទៅក៏បានត្រាស់ដឹងមានញាណកើតឡើង មាននៅបញ្ញាកើតឡើងមានចក្ខុកើតឡើងហើយត្រាស់ដឹងនៅសច្ចធម៌4ដែលមានប្រវត្តិដាក់3អាការៈ12សូឡាសកិច្ច16ព្រះអង្គបានត្រាស់ដឹងរួចហើយ គឺព្រះអង្គប្រតិបត្តិតាមមជ្ឈិមេប្រតិបត្តិនឹងឯង ហើយបានព្រះអង្គទ្រង់ប្រកាសសម្ដែងនៅធននឹងឯងដល់បញ្ចវគិទាំង5រូបពេលដែលអឺព្រះអញ្ញាក៏ដញ្ញាបានស្ដាប់នៅព្រះធម៌ដែលព្រះសាស្តាព្រះអង្គទ្រង់សម្ដែងឲ្យលះបង់ផ្លូវពីរឲ្យប្រព្រឹត្តតាមផ្លូវកណ្ដាលហ្នឹងលោកយល់ពេលដែលលោកយល់នឹងហើយដែលមាននៅបដិបត្តិសធម្មនេះ គឺលោកបានប្រតិបត្តិដោយការចម្រើននៅវិបស្សនានៅក្នុងពេលនោះឯងពេលដែលព្រះអង្គសម្ដែងនៅពធចប់ព្រះអញ្ញាកលញ្ញបានសម្រេចសតតាបតិមេសតតាបតិផលគឺវិបស្សនាបញ្ញា បានន័យថាបដិបតិសធម្មនោះកើតឡើងនៅ ពេលដែលស្ដាប់ពធយល់ហ្នឹងហើយពេលដែលស្ដាប់ពធចប់បានសម្រេចសតតាបតិមេសតតាបតិផលហ្នឹងទៅថ្ងៃ100ព្រះអង្គសម្ដែងនៅធម្មចក្របន្តទៀត ចប់ទៅព្រះវបៈបានតម្រៃសតតាបតិមសតតាបតិផលថ្ងៃ200ព្រះអង្គទ្រង់សម្ដែងធម្មចក្របន្តទៀតព្រះផតិយៈបានតម្រៃសតតាថ្ងៃ300ព្រះអង្គសម្ដែងបន្តទៀតព្រះមហានាមបានតម្រៃសតតាថ្ងៃអឺ400ព្រះអង្គសម្ដែងធម្មចក្របន្តទៀតព្រះ អសជីបានតម្រៃសតតា តាមការពិតព្រះបញ្ចវគិទាំង5រូបហ្នឹងណាមិនមែនបានសម្រេចសតតា ក្នុងថ្ងៃជាមួយគ្នាទេ គឺបានសម្រេចមួយថ្ងៃមួយអង្គមួយថ្ងៃមួយអង្គតែដោយសារតែសំណាក់អ្នកសិក្សាខ្លះក៏ដូចជាបព្វជិតក្រហមខ្លះសិក្សាមិនបានបញ្ជាក់មិនបានស្រាវជ្រាវច្បាស់លាស់ឡើយហ្នឹង គឺថាពេលដែលព្រះសាស្តាព្រះអង្គទ្រង់រំដែងនៅធម្មចក្រកបវត្តនៈទតជាប់បញ្ចវិគិវគបបានត្រាស់ដឹងអរហត្តមគ្គអរហត្តផលមិនមែនអញ្ចឹងទេណាមិនមែនអញ្ចឹងទេគឺក្នុងថ្ងៃដំបូងព្រះអញ្ញាកោដញ្ញៈបានលំរៃសតតាបត្តមសតតាបត្តផលមុនគេហើយក្នុងថ្ងៃនោះមានទេវតាព្រមទេដែលបានសម្រេចវិផល18កោតតែមនុស្សគឺមានតែមួយនោះទេគឺមានតែព្រះអញ្ញាកោដញ្ញៈតែមួយប៉ុណ្ណោះ សំបីការបួសដូចគ្នាដែរព្រះបញ្ចវិគីវខ5រូបហ្នឹងមិនមែនបួសតាណាគ្នាទេហ្នឹងពេលដែលយើងសិក្សាច្បាស់លាស់យើងសិក្សាបច្ចេកទៅយើងមិនមិនមិនយល់ច្រឡំទេហើយរឿងទាំងអស់ហ្នឹងមានសម្ដែងនៅក្នុងព្រះវិន័យភាគ6ណាក្នុងពីមហាវគ្គព្រះវិន័យដល់ភាគ6ក៏អញ្ចឹងញាតិញោមអានមកចប់ធម្មចក្រកបវត្តនៈសូត្រហ្នឹងទៅ ណាបីដកលេខ6ទំព័រចាប់ពីទំព័រ28ណាទំព័រ28ដល់ទំព័រ39ហ្នឹងគឺមាននិយាយហោហែអញ្ចឹងទៅ ការបួសដូចគ្នាដែរតែគឺបួសមួយថ្ងៃមួយអង្គមួយថ្ងៃមួយអង្គព្រះអញ្ញាកោដញ្ញបួសនៅថ្ងៃ15កើតខែខែអាសាឍហ្នឹងទៅណាព្រះអឺវបៈបួសថ្ងៃ100ព្រះផតិយៈបួសថ្ងៃ200 ព្រះមហានាមបួសថ្ងៃ300ព្រះអសជីបួសថ្ងៃ400ហ្នឹងណាប្រហេតុអីបាទខ្ញុំអាត្មាលើមកសំដែងយ៉ាងដូច្នោះព្រោះក្នុងព្រះវិន័យហ្នឹងគឺលោកបញ្ជាក់ច្បាស់លាស់តែថ្ងៃ15កើតហ្នឹងពេលដែលព្រះអញ្ញាក៏ដូចញាក់បានស្ដាប់ព្រះធម្មចក្រចប់បានសម្ដែងសតាបត្តមេសតាបត្តផលដែលថាធម្មចក្រគ្រប់បានកើតឡើងដល់ព្រះអញ្ញាក៏ដូចញាក់ជាដើមនេះណា បន្តមកគឺព្រះអញ្ញាកុលញ្ញាសូមបួសសូមបព្វជិព្រះសាស្តាព្រះអង្គទ្រង់ប្រទានឲ្យមកជាអេហិវិខុណាអេហិវិខុឧបសម្បទាហ្នឹងទៅណាហ្នឹងសង្ខេបតែក្តីហើយថ្ងៃ2រោចពេលដែលព្រះ សម្មាសម្ពុទ្ធព្រះអង្គសម្ដែងពធជាប់ព្រះវបៈបានសម្រេចសតតាបតិបេសតបតិផលហើយសូមបួសព្រះអង្គប្រទានឲ្យមកជាអេហិវិខុថ្ងៃថ្ងៃ100ហ្នឹង ហើយថ្ងៃ3ថ្ងៃ2រោចព្រះផតិយៈបានសម្រេចធัวបានស្ដាប់ស្ដាប់ធម្មចក្រចប់ហើយបានសម្បុកព្រះអង្គប្រទានឲ្យមកជាអហិរគុណដូចគ្នាថ្ងៃ3រោចព្រះមហានាមថ្ងៃ4រោចព្រះអសជិមកគឺមកតំណងអញ្ចឹងអញ្ចឹងព្រះបញ្ចវគិវិខុទាំង5រូបគឺបួសមួយថ្ងៃមួយអង្គមិនមែនបួសមួយថ្ងៃទាំង5អង្គតែម្ដងទេហើយបានថ្ងៃ5រោចពេលដែលបានបួសជាបព្វជិតអស់ហើយដោយព្រះអង្គបំបួស ដោយពុទ្ធអស់ឲ្យមកជាអេហិភិក្ខុឧបសម្បទាអស់ហើយព្រះអង្គទ្រង់សម្ដែងនៅអនត្តលក្ខណៈសោតថ្ងៃ500ហ្នឹងថ្ងៃ500ខែអាសាឍហ្នឹងព្រះហើយព្រះបញ្ចវគិវិខុទាំង5អង្គនោះបានសម្រេចជាព្រះអរហន្តខេណាស្របគ្រប់ព្រះអង្គទាំងប៉ុណ្ណាអញ្ចឹងខ្ញុំនៅថ្មលើក សង្ខេបសក្តីមកវិញមកថា ក្នុងពុទ្ធសាសនានេះគឺត្រូវមានបរិយ័ត3តាមលំដាប់លំដោយមិនអាចអត់ណាមួយបានទេ ទី1គឺត្រូវមានបរិយ័តការសិក្សាពធព្រះវិន័យទី2បដិបត្តិគឺការប្រតិបត្តិតាមទី3បដិវេធគឺការត្រាស់ដឹងมันអាចមានតែបរិយ័តគ្មានបដិបត្តិហើយទៅត្រាស់ដឹងគឺអត់ទេมันអាចមានតែបដិបត្តិគ្មានបរិយ័តទៅត្រាស់ដឹងគឺអត់ទេมันអាចទេគឺត្រូវតែមានលំដាប់លំដោយអញ្ចឹងដោយបានបញ្ជាក់ហើយបញ្ជាក់ទៀតថាបរិយ័តគឺដោយការស្ដាប់សង្ខេបក្តី ស្ដាប់ពើស្ដាក្តីរៀនសង្ខេបក្តីរៀនពើស្ដាក្តី គឺឈ្មោះថាបរិយ័តណាឈ្មោះថាបរិយ័តណាដោយយើងសិក្សាអំពីបុគ្គល4ពួកអញ្ចឹងនៅក្នុងអខេតតញ្ញោសតអញ្ចឹងណាទី1គឺយើងនិយាយពីអខេតតញ្ញោបុគ្គលគឺបុគ្គលត្រាស់ដឹងធម៌ឆាប់ហ្នឹងស្ដាប់ធម៌សង្ខេបមកគឺត្រាស់ដឹងធម៌តែម្ដងណាអូខេតតញ្ញោបុគ្គលហ្នឹងហើយទី2គឺវិបយតញ្ញោបុគ្គល បុគ្គលនោះស្ដាប់ពធពុស្ដាទៅបានតម្រេចទី3នៅយបុគ្គលស្ដាប់ធម៌ពុស្ដាហើយនៅយកទៅប្រតិបត្តិទៀតទៅបានតម្រេចមានន័យថាចំណាយពេលវេលា ប្រតិបត្តិមួយយាមឬក៏ពីរយាមឬក៏មួយថ្ងៃពីរថ្ងៃឬក៏មួយសប្តាហ៍ពីរសប្តាហ៍ឬក៏3ខែជាដើមហ្នឹងទៅណាហ្នឹងហៅថានិយបុគ្គលហើយទី4បតិបរិបបុគ្គល ប្រតិបត្តិបុគ្គលហ្នឹងគឺថាស្ដាប់ពធច្រើនបណ្ណាក៏មិនអាចបានសម្រេចបដិបត្តិធម៌ច្រើនបណ្ណាក៏មិនអាចបានសម្រេចនៅក្នុងជាតិហ្នឹងដែរបានជាបដិសេធតែប៉ុណ្ណោះឃើញហើយអញ្ចឹងពាក្យថាបរិយ័តគឺការសិក្សាតិចច្រើនទៅលើបដិស័យរបស់បុគ្គលមួយមួយ ហើយនឹងពាក្យថាបដិបដិបដិបត្តិគឺការប្រតិបត្តិបន្ទាប់ពីបរិយ័តហ្នឹងបានសិក្សាបានស្ដាប់ហើយហើយនឹងបដិភៈទី3ហ្នឹងគឺការត្រាស់ដឹង មគ្គផលហ្នឹងគឺណាចំបានយើងនិយាយថាពាក្យតភាវនីការចម្រើនហ្នឹងចម្រើនយ៉ាងណាចម្រើនយ៉ាងម៉េចចម្រើនទៅតាមបដិស័យរបស់បុគ្គលមួយមួយហ្នឹងដោយបានលើកថាបុគ្គលប្រភេទបអូខេតតញ្ញូឬវិបច្ចតញ្ញូឬក៏នៃយបុគ្គលឬមួយក៏បតិបរិវិបុគ្គលដូចយើងហ្នឹងច្រើនតែបតិបរិវិបុគ្គលទៅយល់ណា រហូតដល់អ្នកខ្លះថាការបដិបត្តិការបដិបត្តិធម៌ការចម្រើនភាវនាហ្នឹងតតែតរោទីកន្លែងអីស្ងប់ស្ងាត់អីជាការពិតបើយើងនិយាយអំពីបុគ្គលដែលមិនមែនជាអកិតតញ្ញូណាឬក៏មិនមែនជាវិបច្ចតញ្ញូជានៃនៃបុគ្គលគឺត្រូវតរោទីកន្លែងបដិបត្តិចឹងហើយ ដូចជាក្នុងសម័យពុទ្ធដែលវិខោទាំងឡាយមួយអង្គក្តី ពីរអង្គក្តីឬក៏30អង្គក្តីឬក៏60អង្គក្តីឬក៏500អង្គក្តី ដែល ចូលទៅសុំកម្មដ្ឋានពីសំណាក់ប្រសាសនាយល់ណា ចូលទៅសិក្សានេះបរិយត្តិធម៌នេះចូលទៅសុំកម្មដ្ឋានពីសំណាក់ប្រសាសនាហើយនាំគ្នា ចូលទៅកាន់ព្រៃ នាំគ្នាចូលទៅកាន់សញ្ញាគេរស្ថាន ទីកន្លែងផ្ទះស្ងាត់ឬក៏ចូលទៅកាន់ទីកន្លែងណាមួយស្ងប់ស្ងាត់ដើម្បីអឺទៅបដិបត្តិធម៌ណាដើម្បីទៅបដិបត្តិធម៌អញ្ចឹងត្រូវមានបរិយ័តបដិបត្តិយើងមើលទៅគឺឆាប់យល់ណាស់ពេលដែលឃើញលោកទៅសិក្សាហើយបានយកទៅបដិបត្តិអញ្ចឹងគឺយើងមើលទៅដូចឆាប់យល់ប្រោតតែចម្រើនទៅណាដោយភាសាស្ដារព្រះអង្គតែងតែសំដែងថាម្នាក់វិខោទាំងឡាយ អ្នកទាំងឡាយដែលនឿយដាយនឿយដាយចំពោះសេចក្តីទុក្ខមាន ជាតិជារៀបចិត្តមរណៈជាដើមហើយមានសេចក្តីប្រាថ្នាដើម្បីរួចផុតចាកទុក្ខមានសេចក្តីប្រាថ្នាដើម្បីទៅកាន់ព្រះនិព្វានហ្នឹងក៏បីចូលតរោទីកន្លែងស្ងប់ស្ងាត់ហើយអង្គុយពេនភ្នែនលើជើងស្ដាំមកលើជើងឆ្វេងដៃស្ដាំមកលើដៃឆ្វេងតម្រង់ខ្នងមានស្មារតីចំពោះមុខតរោកម្មដ្ឋានតាមវិទ្យាស្រ័យហ្នឹងគឺ តាកតងទៅជាមួយនឹងចំណាយចំណាយពេលវេលារោទីកន្លែងសំគួរអញ្ចឹងទៅនឹងហៅថាទៅបដិបត្តិធម៌ហ្នឹងអញ្ចឹងទៅទៀតតែយើងត្រូវយល់ថា ពាក្យថាបដិបត្តិគឺអឺរបៀបនៃការអប់រំចម្រើនសមាធិហើយនឹងរបៀបនៃការអប់រំចម្រើនវិបស្សនា គឺអត្តន័យមិនដូចគ្នាទេគឺណា ក្នុងការចម្រើនភាវនាហ្នឹងព្រោះការចម្រើនសមថៈភាវនាហ្នឹងត្រូវអឺ សិក្សាឲ្យយល់អំពីធោដែលខ្លួនត្រូវចម្រើនណាតកតងទៅជាមួយនឹងបពករណៈឬក៏បពកិច្ចគេត្រូវធ្វើខាងដើមណាតកតងជាមួយនឹងការរក្សាសិលឲ្យបានល្អត្រូវចូលទៅសេពកប់កល្យាណមិត្តអ្នកដែលធ្លាប់ចម្រើនសមាធិអ្នកដែលចេះអំពីវិធីចម្រើនសមាធិត្រូវលះបង់បរិពោតគ្រឿងកង្វល់ហ្នឹងហើយ ត្រូវសិក្សាអំពីអារម្មណ៍កម្មដ្ឋានទាំង40សិក្សាអំពីចរិតទាំង6ហើយនឹងសាកលបងចរិត6ហ្នឹងតើខ្លួនឯងនឹងចូលក្នុងចរិតណាមួយហើយនឹងត្រូវចូលទៅទីកន្លែងណាដែល សំគួរដែលជាទីសបាយដែលអាចចូលទៅចម្រើននៅសមថកម្មដ្ឋានបានហើយនឹងត្រូវលះបង់នៅខតកៈបរិពោតគឺ អាគ្រឿងកង្វល់បន្តិចបន្តួចអីហ្នឹងសំបីតែដេស្បង់ចពោឬក៏ទុកដាក់របស់របរដេខអើអីក៏ដោយអាហ្នឹងគេហៅថាខុតកបនិពោបន្តិចបន្តួចហ្នឹងត្រូវលះបង់ហ្នឹងអញ្ចឹងបើយើងនិយាយពីការចម្រើនសមថកម្មដ្ឋានត្រូវមានលំដាប់លំដោយអញ្ចឹងជាពិសេសគឺយើងសិក្សាអំពីចរិតរបស់ខ្លួនតកតងមួយចរិត6ហ្នឹងតើយើង ចូលក្នុងចរិតណាមួយហើយយកនៅអារម្មណ៍ របស់កម្មដ្ឋាន40ហ្នឹងមកដាក់តម្រូវទៅតាមចរិតហ្នឹងចឹងណាមិនមែនដូចយើង ចម្រើនធម៌ដល់ថ្ងៃហ្នឹងអត់ដែលបានសិក្សាអំពីចរិតអត់ដែលបានសង្កេតពិនិត្យឲ្យដាក់កម្មដ្ឋានឲ្យត្រូវទេឲ្យតែចូលទៅចម្រើនទៅអាណាបាចូលទៅចម្រើនទៅអាណាបាអីចឹងទៅអាហ្នឹងគឺជាប្រពៃណីភាគច្រើនតែសំខាន់ពុទ្ធព្រះអង្គឲ្យយើងសិក្សាអំពីចរិតណាហើយត្រូវអឺ ចម្រើននៅអារម្មណ៍តាមចរិតហ្នឹងដោយគ្រូពេទ្យអញ្ចឹងមិនមែនអ្នក ជំងឺតរោហើយស្រាប់តែឲ្យថ្នាំមកព្យាបាលតែម្ដងដោយមិនពិនិត្យទេអាហ្នឹងបើសិនជាធ្វើអញ្ចឹងវាអាចខូច ធ្វើឲ្យអ្នកជំងឺនឹងស្លាប់ដោយសារតែប្រើថ្នាំហ្នឹងខុសណាយ៉ាងណាការចម្រើនសមថកម្មដ្ឋានដូចនេះដែរកាលណាបើមិនបានសិក្សាអំពីចរិតមិនមិនចម្រើននៅអារម្មណ៍ឲ្យត្រូវតាមចរិតហ្នឹងទេ អាចធ្វើឲ្យអ្នកចម្រើនធម៌ហ្នឹងគឺมันបានស្ងប់ចិត្តទេมันបានស្ងប់ចិត្តទេណាឧទាហរណ៍ដូចជាព្រះត្រីបុត្រដែលលោកឲ្យកូនសិស្សរបស់លោកចម្រើននៅសពកម្មដ្ឋានឲ្យចម្រើននៅកាយកតានុសតិអីហ្នឹងណាបើយល់ថាកូនសិស្សលោកហ្នឹងនៅក្មេងអញ្ចឹងប្រហែលជាច្រើនដោយរាគៈហើយឲ្យចម្រើននៅអារម្មណ៍ដើម្បីរងាប់រាគៈហ្នឹងចម្រើន 3K អត់មានបានស្ងប់ចិត្តអីបន្តិច នាំទៅជួបប្រសាស្តាព្រះអង្គពិចារណាទៅឃើញថាកូនសាសរបស់ព្រះស្រីបុត្រហ្នឹងមិនមែនជាមនុស្សរាគិចរិតទេណាហើយទៅมันអាចទៅចម្រើននៅធោតសម្រាប់រងាប់នៅរាគិចរិតនៅបានទេព្រះអង្គពិចារណាទៅឃើញថាកូនសាសរបស់ព្រះស្រីបុត្រហ្នឹងធ្លាប់ធ្វើជាងមាសអញ្ចឹងឃើញតែពណ៌ក្រហមបាទព្រះអង្គឲ្យចម្រើននៅផ្កាឈូកព្រះអង្គនិមិត្តផ្កាឈូកពណ៌ក្រហមឲ្យចម្រើន ហើយចម្រើនទៅក៏ស្ងប់ចិត្តហើយព្រះអង្គអរចម្រើនវិបស្សនាទៅបានបានត្រាស់ដើមលទ្ធផលទាំងទៅអញ្ចឹងពាក្យថាការចម្រើន សមថកម្មដ្ឋាន ចម្រើនពីណាទៅណាសំណួរតែតែសួរថាចម្រើនពីណាទៅណាអឺចម្លើយឆ្លើយឲ្យខ្លីមកថា ចម្រើន តាមចរិតគឺត្រូវសិក្សាឲ្យយល់អំពីចរិតរបស់ខ្លួនហើយដាក់ អារម្មណ៍តម្រូវទៅតាមចរិតរបស់ខ្លួនហើយចម្រើនទៅឃើញណាបើថារាគៈចរិតអោះរាគៈចរិតនៅក្នុងអារម្មណ៍40ហ្នឹងគឺចម្រើនបានតែ11ទេណាចម្រើនបាន11ទេគឺចម្រើនអាសព10ហើយនឹងកាយកតានុសតិមួយហ្នឹងឃើញណាបើថាតោសចរិតត្រូវចម្រើននៅអារម្មណ៍18ទេក្នុងបណ្ដាអារម្មណ៍40ហ្នឹងគឺត្រូវចម្រើន18ទេ គឺចម្រើននៅ វណ្ណៈកសិន4គឺពើខៀវពើរឿងពើក្រហមពើសហើយនិងប្រពៃភាព4នៅប៉ុណ្ណឹងហើយបើថាមោហចរិតត្រូវចម្រើនអារម្មណ៍តែមួយទេ ក្នុងបណ្ដាអារម្មណ៍40ហ្នឹងគឺចម្រើនតែអាណាបាណសតិមួយទេអញ្ចឹងខ្ញុំនៅសង្ខេបសេចក្តីប៉ុណ្ណឹងមកថាយើងចម្រើនធម៌គឺត្រូវសិក្សាអំពីចរិតហ្នឹងអាហ្នឹងដែលហៅថាបរិយ័តហ្នឹងបរិយ័តខាងដើមហ្នឹងគឺយើងត្រូវសិក្សាហើយហើយអ្នកខ្លះថា អត់មានពេលវេលាទៅរៀនផងហ្នឹងអត់មានពេលវេលាទៅសិក្សាផងហ្នឹងដូចបញ្ជាក់អញ្ចឹងថាពេលវេលាទៅសិក្សាមិនមែនតតែទៅសិក្សាចំពោះពួកគ្រូចំណាយពេលវេលាកន្លះខែឬក៏មួយសប្តាហ៍ពីរសប្តាហ៍ទេយើងទៅចម្រើនធម៌យើងស្ដាប់គ្រូបញ្យល់ធ្វើបរិយ័តហើយណាហើយយើងយកធម៌ដែលយើងបានស្ដាប់បានសិក្សាពីសំណាក់គ្រូហ្នឹងយកមកបប្រតិបត្តិមកសំខាន់គឺធ្វើយ៉ាងណាឲ្យត្រឹមត្រូវទៅតាមអធិស្ឋានរបស់ខ្លួនឯង នឹងការចម្រើនសមត្ថភាពនេះហ្នឹងគឺត្រូវអឺគិតរឿងហ្នឹងតែគិតរឿងហ្នឹងឃើញដែរអាហ្នឹងខ្ញុំនៅថ្មសង្ខេបសង្ខេបទឹកដីខាងដើមហ្នឹងហើយនឹងវិបស្សនាភាពនេះអាហ្នឹងយើងលេងលេងនិយាយពីទីកន្លែងលេងយើងលេងនិយាយពីចរិតហើយវិបស្សនាភាវនាហ្នឹងគឺការចម្រើននៅបញ្ញាហ្នឹងគ្រប់អរិយាបទទាំង4ព្រោះការចម្រើន វិបស្សនានេះតេតតមួយបរមត្ថសពតែម្ដងអត់មានបញ្ញត្តិណាដូចជាសព្ទកម្មដ្ឋានទេណា ការចម្រើនបាសនាហ្នឹងគឺអារម្មណ៍បរមត្តទាំងអស់តែម្ដងព្រឹកទៅគ្រប់អេរិយាបថ9ហើយគ្រប់ការគ្រប់ពេលវេលាទាំងអស់អាចចម្រើនវិបស្សនាបានហៅថាវិបស្សនាភាវនាទាំងអញ្ចឹងផ្លូវទាំងពីរនេះឯងហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាមនាភិក្ខុទាំងឡាយបើអ្នកទាំងឡាយត្រួតត្រងសិលបានល្អហើយមានសេចក្តីនឿយណាយចំពោះសេចក្តីទុក្ខអ្នកទាំងឡាយមានសេចក្តីប្រាថ្នាដើម្បីទៅកាន់ទីរំលត់ទុក្ខត្រូវប្រព្រឹត្តតាមផ្លូវពីរហ្នឹងណា គឺប្រព្រឹត្តតាមផ្លូវសមថៈនិងវិបស្សនាហើយក្នុងនោះគឺលោកប្រើពាក្យសមថៈនោះជាផ្លូវអមវិបស្សនាគឺជាផ្លូវត្រង់មូលហេតុគឺត្រង់ថាការចម្រើននៅសមថៈកម្មដ្ឋានគឺបានសម្រេចត្រឹមតែសមាបត្តិឬក៏យើងហៅថារូបជាអរូបជាប៉ុណ្ណោះมันអាចបានមគ្គផលទេណាដូច្នេះបុគ្គលដែលចម្រើនសមថកម្មដ្ឋាន បានសម្រេចរូបជាអរូបជាហើយប្រាថ្នាដើម្បីបានត្រាស់ដឹងមគ្គផលត្រូវចម្រើនវិបស្សនាបន្តទៀត មួយជាន់ទៀតយើងនិយាយថាមួយជើងទៀតមួយថ្នាក់ទៀតណាមួយថ្នាក់ទៀតទៅបានតម្រេចនៅមគ្គផលនឹងដែលយើងប្រើពាក្យថាអឺយើងយើងប្រើពាក្យថាអឺគេតវិមុតគេតវិមុតហើយបុគ្គលខ្លះគឺចម្រើនវិបស្សនាតែម្ដងហៅថាបញ្ញាវិមុតណារួចផុតដោយបញ្ញាតែម្យ៉ាង មិនតកតោធ្វើការអរំចិត្តនៅក្នុងសមាធិទេអញ្ចឹងការប្រតិបត្តិគឺដោយការចម្រើនភាវនាពីរយ៉ាងនឹងឯងតើអាចត្រាស់ដឹងនៅមគ្គផលនិព្វានបានហ្នឹងខ្ញុំណាត់ថាអឺពេលខាងដើមប៉ុណ្ណឹងព្រោះមើលទៅមុខដូចច្រើនហើយតើណាទុកម៉ោង40 40នាទីទៀត ទូមងសន្តានាអញ្ចឹងវិជ្ជាខាងដើមប៉ុណ្ណឹងចាស់អំពីរបៀបនៃការចម្រើនសមថកម្មថាចម្រើនភាវនាណាចម្រើនភាវនាដែលមានសមថភាវនាក្តីវិបស្សនាភាវនាក្តីត្រូវមានបរិយាខាងដើម ត្រូវមានបដិបតិកណ្ដាលហើយនៅបដិវេធខាងចុងដែលយើងហៅថាព្រះសធម្មបាយា ទី1បរិយតិសធម្មគឺការសិក្សាពធព្រះវិន័យ ដើម្បីចេះដឹងយកទៅបដិបត្តិទី2បដិបត្តិកធម្មគឺការប្រតិបត្តិតាមធម៌វិន័យដែលខ្លួនបានចេះចាំទី3បដិវេធធម្មគឺការបានសម្រេចមគ្គផលទាំងតាមសងគួរតាមបដិស័យចឹងទៅនឹងប៉ុណ្ណឹងទៅណាសូមអនុមោទនាគណៈសាធុសាធុអរគុណណាស់គុណចាស់បានបកស្រាយបញ្យលបានពឹស្ដារល្អហើយអត្ថន័យក៏ល្អដែរ ក្នុងការបប្រតិបត្តិទៅក្នុងផ្លូវទាំងពីរតែខ្ញុំបណ្ដាសូមលើកជាសំណួរសួរគុណចាស់ញាណសាណោថាការបប្រតិបត្តិនៅក្នុងភាវនាហ្នឹងមានមានភិក្ខុឬក៏សាវករបស់ព្រះអង្គលោកបប្រតិបត្តិតាមបនិស័យខ្លះក៏បានសម្រេចលឿនខ្លះក៏បានសម្រេចដោយលំបាកដូចជាចក្របាលធិជាដើមលោកមានការលំបាកទៅក្នុងកិច្ចបប្រតិបត្តិនោះរហូតដល់ពិបាក បានសម្រេចធរហ្នឹងមកអំពីកតាអ្វីគុណចាស់គ្រូសូមបាសិកាស្វាគមន៍ស្ពគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពដល់សេចក្តីជ្រះថ្លាសូមបាសិកាស្ពចាស់សវណ្ណបញ្ញាចាស់ចន្ទជោតោដោយសេចក្តីគោរពដល់ត្រៃហើយនឹងសូម នមស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គដល់សេចក្តីគ្រប់ប្រក្រែងនិងវេលើចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទដែលមានប្រក្តីក្នុងការស្ដាប់ក្នុងការតាមដាននៃពធប្រចាំថ្ងៃសុខនេះយ៉ាងបាន ស្ដាប់នៅធម្មកថាខាងដើមតែកាលគុចាស់ចន្ទជោតោ បានលើកឡើងតាកតងទៅក្នុងពុញកិរិយាវត្ថុទី3គឺភេមនាវយៈបុណ្យថាបុណ្យដែលសម្រាប់មកអំពីការចម្រើនអប់រំនៅចិត្តសាមញ្ញ ចម្រើននៅភាវនីឯងខាងចាស់សវណ្ណបញ្ញាបាន លើកឡើងក្នុងបញ្ហាឹងនៅក្នុងការបានសម្រេចធัวมันដូចគ្នាទេវាអាស្រ័យដូចកណ្ដាលកូនចាស់បាន លើកឡើងមកមកអញ្ចឹងវាទាក់ទងនឹងកម្រិតនៃបញ្ញារបស់បុគ្គល ដែលបានសាងសន្សំមកចឹងបុគ្គលដែលមានបញ្ញា ខ្លាំងអាហ្នឹងកិច្ចបប្រតិបត្តិពីលឿនរបៀបគឺគ្រាន់តែស្ដាប់បន្តិចហ្នឹងក៏បាន សម្រេចមគ្គផលដូចជាព្រះសរីបុត្រអីចឹង ត្រឹមតែបានស្ដាប់ធម៌អំពីព្រះសិទ្ធិបានថាកន្លះគៀថាមិនទាំងជាប់មួយគៀថាផងគឺបានសម្រេចអរិយផលបាទនឹងគឺដោយអំណាច នៃបញ្ញានឹងលវិះហើយដល់ពេលបុគ្គលខ្លះអត់ទេនៅតែមានបញ្ញាទន់ខ្ចីហ្នឹងតើដូចចាស់ចាស់ចាណាចូលតាបាន លើកផងអញ្ចឹងថាតើតែ សិក្សាហើយស្វែងយល់ហើយបរិបត្តិទៀតហើយប្រឹងប្រែងព្យាយាមណារឿយរឿយទៅទៅអាចសម្រេចមគ្គផលបានហ្នឹងវាអាស្រ័យទៅលើកម្លាំងនៃណាបញ្ញាឧបនិស្ស័យណារបស់បុគ្គលដែលសាងសន្សំមកហ្នឹងគឺវាមានបច្ច័យចឹងក្នុង ការបានសម្រេចណានៅមគ្គផលហ្នឹង គឺ អាស្រ័យលើកម្រិតនៃបញ្ញាដូចយើងក៏ប្រៀបធៀបថាដូចការសិក្សារបស់យើងអញ្ចឹងលក្ខណៈនៃធម៌ដែលត្រូវដឹងឬក៏អត្តដែលត្រូវយល់នោះគឺ ដូចតែគ្នា ទេប៉ុន្តែដោយកម្រិតនៃបញ្ញារបស់យើងនឹងវាទន់ខ្សោយ ចឹងយើងស្ដាប់ជាមួយនឹងគេដែរពេលយើងអាចយល់នៅក្នុងអត្ថរបស់ធម៌នឹងបានហើយដល់ពេលអ្នកដែលគេមានបញ្ញាខ្លាំងគេស្ដាប់ហើយយល់បានហើយក្នុងអត្តន័យក្នុងខ្លឹមសាររបស់ធម៌នឹង គឺដូចតែគ្នាគឺដូចតែគ្នាទេហើយម្យ៉ាងទៀតមើលដូចព្រះអង្គទ្រង់ណាប្រកាសសម្ដែងនៅក្នុងអឺនគររាជក្រឹសក្នុងកាលនោះព្រះអង្គយាងចុះ អំពីភ្នំកិច្ចកោតមកចុះមកក្នុងលាងសូករខតាហើយនៅក្នុងថ្ងៃ15កើតពេញបរមីខែមិញហ្នឹងហើយហើយបានព្រះអង្គចុះមកកន្លែងលាងសូករខតាហ្នឹងព្រះអង្គសម្ដែងនៅ ពធប្រោះដល់ក្មួយរបស់ព្រះសិរីបុត្រដែលប្រែជាក្មួយ នៅប្រតិភិជក់ហ្នឹងទីខណ្ឌខៈប្រតិភិជក់គេថា ប្រតិជនដែលមានកញ្ចក់វែងទីខៈអ្នកខៈហ្នឹងទីខៈហ្នឹងគឺវែងហើយអ្នកខៈកញ្ចក់ពេលហ្នឹងព្រះអង្គទ្រង់ប្រកាស សម្ដែងអំពីវេទនាអញ្ចឹងនៅក្នុងពេលដែលព្រះអង្គប្រកាសសម្ដែងធម៌ហ្នឹងតែមួយប៉ុន្តែទីខៈអ្នកខៈប្រតិជនដែលទៅជាក្បួយរបស់ព្រះសិរីបុត្រស្ដាប់ទៅបានសម្រេចសោតាប៉ុន្តែដល់ពេលព្រះសិរីបុត្រ លោកគង់បាក់ផ្លិតថ្វាយព្រះសម្មាសម្ពុទ្ធស្ដាប់ពធនឹងដែរព្រះព្រះសរិបុត្រសម្រាប់ជាព្រះអរហន្តសម្រាប់ជាព្រះអរហន្តអញ្ចឹងហេតុអីក៏ក្នុងធម៌តែមួយក៏ការយល់ដឹងឬក៏ការស៊ីជម្រៅទៅនៅក្នុងធម៌នឹងខុសគ្នាថាអាស្រ័យលើកម្លាំងនៃបញ្ញារបស់បុគ្គលដែលបានសាងសន្សំយើងនិយាយថាឧបនិស្ស័យនៃបុគ្គលដែលសាងសន្សំមកហ្នឹងគឺមានកម្លាំងខ្លាំងឥន្ទ្រីចាស់ក្លាមាន សេតិនត្រី ជាដើមថាមានសទ្ធាឬក៏មានវិរិយិនត្រីសេតិនត្រីសមាធិនត្រីក៏បញ្ញិនត្រីនឹងចាស់ខ្លះហ្នឹងគឺការបដិបត្តិក្តីឬក៏ការប្រព្រឹត្តទៅហ្នឹងគឺងាយនឹងញ៉ាំងនៅគុណធម៌ឲ្យសម្រេចបានប្រអាស្រ័យទៅលើកម្លាំងនៃឥន្ទ្រីឬឧបនិស្ស័យដែលសាងសំមកហ្នឹងហ្នឹងគឺកិច្ចបដិបត្តិគឺតាកតងក្នុង ចំណែកចឹងដែរនឹងបញ្ហាដែល ណាកណ្ដាលចាស់បានលើកឡើងតកតងនឹងការបដិបត្តិឆាប់ឬក៏លឿនហ្នឹងអាស្រ័យទៅលើបនិស័យនិងកម្លាំងនៃបញ្ញារបស់បុគ្គលឯសាងសសម្មកហ្នឹងក្នុងសេចក្តីហ្នឹងឲ្យមានបញ្ហាទៀតអត់លឺទេ គុណចាស់បានលើកឡើងហើយត្រង់ចំណុចដែលថាបប្រតិបត្តិនៅខ្លះទៅបញ្ញាវ័យឆ្លាតទៅប្រកែនឹងបានចាប់ឆាប់ចាប់បានទៅបានសម្រេចធរលឿនប៉ុន្តែដល់ចំពោះបុគ្គលខ្លះលោកលោកបប្រតិបត្តិដោយតឹងតឹងតែមិនទេឧទាហរណ៍ថាដូចជាកណាលើកឡើងមិនថាចក្របាលធេអញ្ចឹងលោក លោកទៅទៅភាវនាចម្រើននឹងរហូតដល់ខូចដោយសារតែលោក មានបាទប្របាទជើងលោកនឹងមាន ស្ដើងដល់ពេលហើយដូចគឺចង្ក្រមធរទៅធ្វើឲ្យលោកមានការបប្រតិបត្តិតឹងមែនទែនតម្រុំទៅបានសម្រាប់ហ្នឹងមកពីអីទៀតអអាហ្នឹងនិយាយពីអឺសោណៈអាហ្នឹងដែលថាលោកសោណៈហ៎បើចាក់កបាលលោកទុបណេតណាទុបណេតចាក់កបាលហ្នឹងតាមពិតអឺកិច្ចបប្រតិបត្តិវាតកតនឹងកម្រិតនៃបញ្ញាប៉ុន្តែដូចជាចាក់កបាលវាតកតនឹងបាបកម្មរបស់លោក ណាណាណាយ៉ាងណាចង់ចង់មានន័យចឹងតកតនឹងបាតប្រកម្មណារបស់លោកទេដែលដែលមានការផ្ទុះប្រណេតហ្នឹងវាមិនមែនមកពីការបដិបត្តិធម៌ទេប៉ុន្តែដោយបាបកម្មរបស់លោកដែលធ្លាប់សាងមកគូពេតធ្លាប់សាងមកដោយសម័យនោះមានស្ត្រីម្នាក់ដែល មានបញ្ហានៃភ្នែកចឹងហើយក្នុងអតីតនិចកបាលហ្នឹងលោកជាគ្រូពេទ្យអ្នកជាគ្រូពេទ្យចឹងក៏ស្ត្រីនឹងសូមឲ្យគ្រូពេទ្យនឹងជួយព្យាបាលប៉ុន្តែដល់ពេលគ្រូពេទ្យនឹងលោកព្យាបាលលោកដឹងតែឆ្នាំលោកលោកដឹង ច្បាស់លាស់ហើយនឹងក៏លើកឡើងត្រួសត្រាសណាហើយដាក់ទៅ ជាជាប៉ុន្តែដោយស្ត្រីហ្នឹងមុននឹងមកសុំឲ្យគ្រូពេទ្យនឹងជាបាលអង្វធ្វើម៉េចឲ្យតែពេទ្យនឹងជាបាលរហូតដល់ថាទាំងខ្លួនឯងទាំងឯងនឹងទៅជាអ្នកបម្រើគ្រូពេទ្យហ្នឹងបាទគ្រូពេទ្យហ្នឹងលោកដាក់ឆ្នាំទៅផ្នែកហ្នឹងវាខ្វះហើយមែនហើយពេលដែលផ្នែកក្រាន់បើស្ត្រីហ្នឹងចាប់ផ្ដើមគិតថាបើអាត្មាអញប្រាប់គ្រូពេទ្យហ្នឹងថាផ្នែកហ្នឹងក្រាន់បើ ដែលជាឲ្យត្រូវទៅបំរើគ្រូពេទ្យអញ្ចឹងវាអត់ចង់ទៅបំរើគ្រូពេទ្យហ្នឹងអញ្ចឹងក៏កុហកទោសហ្នឹងខ្លួនឯងកុហកពេទ្យថាតាំងពីដាក់ឆ្នាំគ្រូពេទ្យឯងមកផ្នែកហ្នឹងកាន់តែខ្លាំងឡើងបញ្ហាឈឺខ្លាំងដែរប៉ុន្តែគ្រូពេទ្យលោកទៀបគេថាឆ្នាំហ្នឹងមិនមែនធ្វើគឺទេប៉ុន្តែស្ត្រីហ្នឹងកុហកអញ្ចឹងវាមានអាចេតនាមួយដែលដឹងថាគេកុហកហើយ ណាផ្សំឆ្នាំក្រោយគឺដាក់ឲ្យខ្វាក់នោះមកអឺដាក់ឲ្យស្ត្រីហ្នឹងដល់ពេលដាក់ទៅក៏បញ្ហាភ្នែកដល់ស្ត្រីអញ្ចឹងព្រោះបាបកម្មដែលលោក បានសាងហ្នឹងអញ្ចឹងបាន វា ដំណើរជាមួយនឹងការបដិបត្តិធម៌របស់លោកទៅការប្រឹងប្រែងព្យាយាមដែលលោកប្រើអរិយាប័តមិនមានអរិយាប័តសឹងផងនៅ ព្រះចក្រវាលទេហ្នឹងលោកបដិបត្តិធម៌ប៉ុន្តែអរិយាប័តសឹងទេលោកប្រើ អរិយាបទ3វាអរិយាបទសឹងអញ្ចឹងអញ្ចឹងក៏ការប្រឹងប្រែងព្យាយាមហើយខ្លាំងអញ្ចឹងទៅក៏វាតកតនឹងបាបកម្មផងក៏ធ្វើឲ្យប្រណិតរបស់លោកហ្នឹងក៏បែកទៅយ៉ាងថាផ្ទុះខ្វាក់ប៉ុន្តែដំណើរនឹងការបាត់ប្រណិតកិលេសក៏អស់ទៅដំណើរគ្នានឹងដែរណាការផ្ទុះប្រណិតវាទៅជាផ្ទុះទាំងពីរគឺថាវាបាត់ ទាំងពីរបាត់ទាំងបណេតហើយបាត់ទាំងកិលេសដែលត្រូវបានកម្ចាត់បងចេញពីសន្តានគាត់ថាការបប្រតិបត្តិរបស់លោកត្រឹមថាសុខវិបស្សកៈក៏ញ៉ាំងនៅកិលេសឲ្យស្ងួត វិបស្សនារបស់លោកត្រឹមថាញ៉ាំងនៅកិលេសឲ្យស្ងួតវាអត់មានបានសម្រេចនៅព្រះសម្បទាឬក៏អភិញ្ញាអីទេគាត់ថាកិលេសដែលមានគឺត្រូវកម្ចាត់បងដោយវិបស្សនាហើយការប្រឹងប្រែងរបស់លោកហ្នឹងដែរ ចឹងវាតកតទៅនឹងបាបកម្មបុគ្គលខ្លះណាគេតកតទៅនឹងបាបកម្មនិយាយបានដឹងយល់ធរឬក៏ដូចដូចយកថាដូចយើងនិយាយពីចលបណ្ឌកៈអីចឹងណាចលបណ្ឌចឹងដែរដោយសារបាបកម្មលោកស្លាប់មើងងាយគេចឹងពេលដែលលោករៀនធរលំបាកនិយាយចាស់ពីព្រោះបាបកម្មវាជាគ្រឿងបាត់បាំងមួយដែរចឹងអារឿងគេមានបច្ច័យច្រើនដែលហៅថា ធ្វើឲ្យយឺតយូរឬក៏ធ្វើឲ្យលំបាកអីហ្នឹងគឺមកពីតកតងបាបកម្មដែលខ្លួនឯងបាន តាំងសន្សំមកផងនឹងក្នុងអត្តន័យក្រាអស់អីចអស់សំណួរហ្នឹងដូចជាជុំពុទ្ធបរិស័ទបានស្ដាប់ហើយកាលនឹងចេះចាចូលតាមបានលើកឡើងតកតងនៅនៅក្នុងកិច្ចបដិបត្តិដែល សម្រាប់បុគ្គលអ្នកដែលសិក្សាហ្នឹងគឺជ្រាបហើយពីព្រោះมันអត់បរិយ័តបានទេអាហ្នឹងដោយកម្មចាស់ចាចូលតើលើក លើកចឹងហើយយើងអានយើងស្ដាប់យើងសិក្សាមកនៅក្នុងនីតិានប្រវត្តិរឿងរ៉ាវនៃព្រះបុគ្គលខ្លះគឺលោកមានសេចក្តីជ្រះថ្លា ណាមានសទ្ធារហូតដល់ចេញទៅបួស ហើយលោកត្រូវប្រឹងប្រែងក្នុងការព្យាយាមដើម្បីបដិបត្តិហ្នឹងគឺត្រូវតែទៅរៀនកម្មដ្ឋានអំពីសំណាក់នៃព្រះសម្មាសម្ពុទ្ធដូចសម្បិចក្រវាលអធិហ្នឹងក៏ដូចគ្នាអញ្ចឹងណាពេលដែលលោកបួសហើយលោកពិចារណាខាងណាវ័យរបស់លោកចាស់ណាអញ្ចឹងលោកមិនអាចទ្រទ្រង់នៅកន្ធធុរៈបានទេទៅសួរព្រះអង្គអំពីធុរៈនៅក្នុងសាសនាមានប្រមាណអញ្ចឹង ហើយព្រះអង្គទ្រង់ប្រកាសសម្ដែងថាធុរៈនៅក្នុងសាសនានឹងមានពីរគឺមានកន្ធធុរៈហើយនិងវិបស្សនាធុរៈណាកន្ធធុរៈគឺការសិក្សាជានិកាយជាប្រសូតអីដើម្បីត្រួតត្រងហាត់បង្រៀននៃដល់អ្នកដតីអញ្ចឹងណាបានចាំចាំហើយដល់ពេលមួយទៀតគេថាវិបស្សនាធុរៈគឺសិក្សាពីបប្រតិបត្តិហ្នឹងហ្មង សិក្សាយល់ដឹងថាពីសមថៈគឺសិក្សាពីសមថៈកាលចាលើកឡើងថាអំពី កម្មដ្ឋាននឹងមានអីខ្លះហើយនឹងអធិស្ឋានចរិតរបស់បុគ្គលនឹងត្រូវកម្មដ្ឋានអីគឺសិក្សាតែយល់ចឹងទៅហើយបើវិបស្សនាគេលោកសិក្សានៅក្នុងអារម្មណ៍ឬក៏ហៅថាភូមិរបស់ នៅវិបស្សនាទាំង6ចឹងទៅ ពីព្រោះបើយើងឲ្យបាន សិក្សាអញ្ចឹងទេមិនដឹងមិនអាចកំណត់ដឹងបាន អ្វីដែលមកប្រកបដូចជានៅក្នុងវិបស្សនាអញ្ចឹងក្នុងវិបស្សនាវាមាន អារម្មណ៍ដូចជាទី1គឺខណ្ឌទាំងខណ្ឌទាំង5ហើយបុគ្គលខ្លះអត់វាខណ្ឌហ្នឹងគឺអត់ទាំងយល់ផងហើយហើយពាក្យថារូបខណ្ឌហ្នឹងមិនដឹងថាស្អីជារូបខណ្ឌហ្នឹងទេទៀត អញ្ចឹងត្រូវសិក្សាអំពីខណ្ឌហ្នឹងឲ្យយល់ថាអ្វីជាខណ្ឌហើយរូបខណ្ឌហ្នឹងមានលក្ខណៈមានសភាពបែបណាមានអត្តមានសេចក្តីយ៉ាងណាដែលកំណត់ទៅលើរូបបាទហ្នឹងអាហ្នឹងវាត្រូវដឹងថាអ្វីជារូបរូបហ្នឹងវាមានលក្ខណៈយ៉ាងណាហើយវាមានសភាពយ៉ាងម៉េចដែលហៅថារូបហ្នឹងអញ្ចឹងត្រូវសិក្សាពីអារម្មណ៍របស់វិបស្សនាហើយដល់ពេលវេទនាក៏អញ្ចឹងអ្វីដែលជាវេទនាពីព្រោះ ប្រក្តីយើងមិនបានដឹងថាវេទនាតែពីព្រោះសំបីនៃក្នុងវេទនាហ្នឹងយើងយល់អត់ត្រូវទៀតពីព្រោះភាកច្រើន ពាក្យថាវេទនា គឺសំដៅទៅលើការលំបាកហ្នឹងតែមួយយ៉ាងដូចយ៉ាងថាអូជីវិតខ្ញុំវេទនាបើចឹងអញ្ចឹងសំដៅទៅលើថាអ្វីណាដែលលំបាកអ្វីណាដែលមិនសុបាយអ្វីណាដែលមិនជាទីប្រាថ្នា តាមផ្លូវចិត្តជាដើមឬក៏តាមផ្លូវកាយដែលមិនជា ការសុខស្រួលវេទនាប៉ុន្តែអាសភាពវេទនាហ្នឹងមិនមែនក្នុង លក្ខណៈតែរឿងអាក្រក់សោយអារម្មណ៍នឹងជាទីវេទនានឹងទេគឺលក្ខណៈនៃការសោយអារម្មណ៍សម្បីថាជាសុខហ្នឹងក៏ជាវេទនាពីព្រោះត្រឹមតែការសោយការកំណត់ទៅលើការសោយហ្នឹងនៃអារម្មណ៍គឺជាវេទនាអញ្ចឹងអាហ្នឹងគឺត្រូវសិក្សាពីវេទនាហ្នឹងហ្នឹងយើងនិយាយពីខណ្ឌហ្នឹងហើយដូចជា សញ្ញាការចាំអីហ្នឹងការចងចាំសញ្ញាហើយនឹងសង្ខារជាគ្រឿងតាក់តែងគ្រឿងប្រជុំសង្ខារគឺជាអ្វីគឺត្រូវសិក្សាបាននឹងវិញ្ញាណហើយវាទៅជាខណ្ឌ5វាមានរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញញាណខណ្ឌពីព្រោះកាលណាបើយើងអាចបានសិក្សាអញ្ចឹងទេអ្វីដែលមកប្រកបតាមវា តាមហ្នឹងយើងកំណត់អត់បានទេនៅពីព្រោះប្រកដីក្នុងគំនិតរបស់យើងគឺយើងហ្មងខ្លួនយើងសត់សាបហ្មងប៉ុន្តែពេលអត់ដឹងថានឹងត្រឹមតែជាខណ្ឌគឺកំណត់ទៅអត់បានអញ្ចឹងឯងបានពិចារណាទៅអត់បានអញ្ចឹងបានត្រូវសិក្សាឲ្យយល់អញ្ចឹងទៅអានឹងក្នុងខណ្ឌហ្នឹង5អញ្ចឹងទៅហើយក្នុងអាយតនៈ12 ហើយនឹងទៀត18អីចឹងរហូតដល់សច្ចៈ4អន្ត្រី22ប្រេចស្មុបាទទាំង6ហើយបើនៅក្នុងវិសុទ្ធមៈលោកសម្ដែងថាតើបើអារម្មណ៍កម្មដ្ឋានជាពិសេសវិបស្សនាកម្មដ្ឋានហ្នឹងច្រើនយ៉ាងហ្នឹងហើយបើត្រឹមតែមួយបានណាហើយបើ ក្នុងអត្ថកថាក្នុងវិសុទ្ធមៈលោកសម្ដែងថាមិនអាចមាន អារម្មណ៍តែមួយបានទេហើយពីព្រោះអាស្រ័យទៅលើអឺ បុគ្គលតាមមិញតែទៅលើបុគ្គលពីព្រោះបុគ្គលខ្លះគេមានការចាប់ចម្ពាក់ឬក៏ត្រេកអរឬក៏វង្វេង ទៅនៅ ក្នុងអឺនៅក្នុងអរូបធម៌ចាទៅវង្វេងនៅក្នុងនាមអញ្ចឹងអាហ្នឹងគេត្រូវតែមានខណ្ឌហ្នឹងជាអារម្មណ៍ចឹងទៅដើម្បីឲ្យដឹងថាវាត្រឹមតែជាខណ្ឌ ហើយដល់ពេលបុគ្គលដែលមានសភាពចប់ជំពាក់ឬក៏អង្វែងនៅក្នុងរូបអានឹងត្រូវកំណត់ទៅនៅក្នុងអាយតនៈព្រោះក្នុងអាយតនៈវាច្រើនទៅដោយរូបណារហូតដល់ក្នុងអាយតនៈហ្នឹងបើយើងនិយាយក្នុងពាក្យធម៌ហ្នឹងវាមាន រូប10កន្លះដែរអាយតនៈហ្នឹងអញ្ចឹងគឺកំណត់ទៅលើអាយតនៈវាត្រឹមតែជារូបវិព្រោះបុគ្គលហ្នឹងវាអង្វែងនៅក្នុងរូបដូចនាង ខេម៉ាអីចឹងអគ្គមហេសីនៃប្របាទពឹមពិសាអីចឹងហ៊ានទៅស្រាប់ធម៌ព្រះអង្គដោយសារជាប់ជំពាក់ពេញជាមួយនឹងរូបនឹងហ្មងអញ្ចឹងទៅឮថាព្រះអង្គសំដែងធម៌ទេស្ដៀលពីរូបអត់ទៅប្រោះនៅអត់នៅស្ដាប់ទេពីព្រោះมันចូលចិត្តពីខ្លួនឯងវាចាប់ជំពាក់នឹងរូបវង្វេនឹងរូបអញ្ចឹងហើយមកទេសដៀលពីរូបធ្វើមិនចូលចិត្តប៉ុន្តែអញ្ចឹងហើយបាន ព្រះអង្គសម្ដែងពីរូបនឹងឲ្យឃើញសភាពត្រុតត្រងក្រមវាទៅដល់និមិត្តរបស់ព្រះអង្គដោយបរិហាររបស់ព្រះអង្គហ្នឹងនឹងដោយសារអំវេងក្នុងរូបទៅគឺត្រូវមានកម្មដ្ឋានដែលងាយតាក់ទងជាមួយនឹងរូបច្រើនទៅហើយដល់ពេលបុគ្គលខ្លះវាអំវែងទាំងពីរទាំងរូបទាំងអនាមហ្នឹងអញ្ចឹងវាត្រូវចម្រើនទៅដោយធាតទាំង18មានចក្ខុធាតរូបធាតអីអញ្ចឹងទៅអានឹង វាអាស្រ័យទៅលើបុគ្គលអញ្ចឹងអញ្ចឹងហើយបានយើងត្រូវសម័យថាប្រក៏ដីការចម្រើននេះក៏ត្រូវដឹងខ្លួនឯងមិនដូចថាវាមិនចាំបាច់បែងចែកដូចទៅនៅក្នុង សមថៈទេគាត់តែក៏ត្រូវសិក្សាអំពីអារម្មណ៍របស់វិបស្សនាដែលត្រូវចម្រើនហ្នឹងគឺឲ្យយល់ឲ្យដឹងអាចណាកំណត់ឬក៏ពិចារណាទៅក្នុងចំណែកនឹងបានហ្នឹងបានទៀមទាបរិយ័តហ្នឹងគឺមិនអាចអត់បាន ទេហើយកិច្ចបប្រតិបត្តិហ្នឹងទៅអត់បរិយ័ត ហ្នឹងគឺមិនអាចត្រង់ផ្លូវបានអញ្ចឹងដល់យល់ដឹងអញ្ចឹងទៅជាប្រកដីនេះយើងកំណត់បានតាមអ្វីដែលយើងគួរកំណត់បានអ្វីដែលមកប្រកបហ្នឹងកំណត់ទៅលើអ្វីហ្នឹងត្រឹមតែជាស្អីអញ្ចឹងទៅអាហ្នឹងយើងនិយាយដោយគោលនៅក្នុងកិច្ចបដិបត្តិជាប្រចាំគឺត្រូវเตรียมទាបរិយ័តហ្នឹងហើយដើម្បីជាទីឬក៏ជាយើងនិយាយក្នុងនេះអាចជាម៉ែតសម្រាប់ចង្អុលបង្ហាញផ្លូវក្នុងការធ្វើដំណើរនឹងខ្ញុំកណ្ដាលចូលរួម សេចក្តីធនប៉ុណ្ណឹងទៅហើយពួកគេនៅក្រៅចាស់ខាងចូលតើបញ្ចប់សេចក្តីយ៉ាងណាតាមសំគួរអរគុណទៀតយើងសំដែងមួយម៉ោងប៉ុន្តែដោយសារតែគុណចាស់អាចថែមថយទៀតទៅអាចលើស10នាទី15នាទីថែមទៀតគុណចាស់បើចង់ថែមកណ្ដាលប្រកេនពីព្រោះចង់ឲ្យគុណចាស់ចង់សួរថាគុណចាស់បានសម្ដែងអំបញ្ញមិញថាអឺ ការចម្រើនធម៌ទៅតាមនិស័យទៅតាមចរិតចុះបើគ្នាអត់ដឹងចរិតផងអត់ដឹងថាខ្លួនឯងចរិតស្អីផងគុណចាស់ចម្រើនមិនកើតគុណចាស់គុណចាស់ចិនទូតអ្នកខ្លះអត់ដឹងចរិតខ្លួនឯងខ្លះអីផងណាអរគុណច្រើនដោយសារតែមិនដឹងនឹងហើយ បានព្រះពុទ្ធលោកអោយរៀងខាងដើម រៀនរឿងរឿងដែលដែលមិនដឹងហ្នឹងហើយបានឲ្យរៀនហ្នឹងបើសិនជាដឹងហើយមិនឲ្យរៀនហ្នឹងគឺត្រឹមបរិយ័តខាងដើមហ្នឹងហើយមានក្បួនមានຂ្នាតអីត្រឹមត្រូវក្នុងការអឺសិក្សាសង្កេតពិនិត្យអីចឹងទៅណាក្នុងគឺចាគេគេខ្លះគេយកមកគេចាប់ដើមបរៀនបប្រតិបត្តិហ្មងទៀតអត់ដឹង ថាគ្នារៀនបានអីផង ចូលមកដល់អនុវត្តការធ្វើសមាធិវិបស្សនាតែម្ដងអាហ្នឹងគ្នាមកការពាក្យខ្មែរហៅដលងមូលមកត្រង់ម្ដងចុះឲ្យធ្វើឲ្យធ្វើម៉េចដឹងអាស្រ័យទៅលើ អ្នកដឹកនាំហ្នឹងហើយតើព្រោះអ្នកដឹកនាំហ្នឹងហើយដែលជាគោលសំខាន់ហ្នឹងតែយើងនិយាយថាសម័យពុទ្ធយើងនិយាយថាព្រះព្រះអង្គជាគ្រូ ហើយបន្ទាប់មកគឺសាវករបស់ព្រះអង្គគណាសាវករបស់ព្រះអង្គជាគ្រូហើយហើយបន្តបន្តមកគឺយើងនិយាយសាវកតតនេះរហូតមកដល់បច្ចុប្បន្ននេះតាកតងទៅជាមួយនឹងគ្រូអឺសម្រាប់បញ្យលបង្រៀនបញ្យលណាដឹកនាំដើម្បីឲ្យដឹងអំពីចរិតរបស់ មនុស្សម្នាក់ម្នាក់ហើយសំខាន់ មានមេរៀនសម្រាប់ឲ្យយើងដឹងឲ្យយើងយល់បើថាបើសិនជាថាអឺកូនសិស្សហ្នឹង មានរយៈពេលខ្លីទៅថ្ងៃយើងច្រើនប្រយ័ត្នពេលខ្លីមួយសប្តាហ៍ទៅចម្រើនធម៌មួយសប្តាហ៍ដូចយើងនៅអូស្ត្រាលីហ្នឹង ច្រើនទៅកន្លែងលោកគ្រូគួរអន្តការណា10ថ្ងៃ10ថ្ងៃឬក៏មួយអាទិត្យឬក៏កន្លះខែរយៈពេលខ្លីទៅហើយនៅស្រុកខ្មែរយើងមានទ្រង់មិនទ្រង់ទីអីចឹងទៅហើយនៅ តាមវត្តផ្សេងផ្សេងទៀតតែខ្លះគេប្រើរយៈពេលខ្លីតែអ្វីដែលសំខាន់ គឺត្រូវតែសិក្សាខាងដើមហើយរយៈពេលខ្លីក្តីរយៈពេលយូរក្តីដោយខ្ញុំនៅថ្មបញ្ជាក់ខាងដើមថាពាក្យបរិយ័តគឺស្ដាប់គ្រូលោកគ្រូត្រូវបញ្យលបើចង់ឲ្យកូនសិស្សនឹងឯងចម្រើនធម៌ឲ្យបានត្រឹមត្រូវតាមចរិតគឺត្រូវតែបញ្យលអំពីចរិតហើយសួរកូនសិស្ស ឲ្យកុំសិស្សឆ្លើយទៅដឹងហើយណាហើយក្នុងជីវិតរស់នៅរាល់ថ្ងៃក៏សិស្សលោកដឹងខ្លួនឯងណាត្រូវ មាន មានចរិតអីមានចរិតអីក្រំថាមនុស្សដោយច្រើន ច្រើនច្រើនលាយមនុស្សដោយច្រើនច្រើនលាយលាយចរិតហ្នឹងហៅថាលាយ លាយចរិតចូលគ្នាណាតែចរិតណាមួយដែលអឺ មានប្រកាសជាងគេ អាហ្នឹងគឺត្រូវណាត្រូវយកនៅចរិតហ្នឹងមកដើម្បីចម្រើនធម៌ទៅណាដូចជាមេរៀនដែលយើងសិក្សាយើងឃើញអំពីរបៀបនៃការនិយាយអំពីចរិតហ្នឹងមានការសង្កេតពិនិត្យទី1គឺយើងត្រូវសង្កេតទៅលើអរិយាប័ត្រណាទី2គឺកិច្ចកិច្ច កិច្ចការងារទី3អាហារភោជួនហ្នឹងហើយទី4គឺទស្សនៈគឺការសម្លឹងមើលឬក៏ចូលចិត្តមើលអីទី5គឺធម្មប្រវត្តិការប្រព្រឹត្តជាប្រកដីទី6គឺកម្មដ្ឋានដែលត្រូវសំគួរដល់ចរិតរបស់បុគ្គលនោះគឺណាអញ្ចឹងយើងនិយាយអំពីមនុស្សដែលវារាគៈចរិតត្រូវសង្កេតទៅតាមអេរយាបទទាំង4 ទាំងការដើរទាំងការដេកទាំងការឈរទាំងការអង្គុយមនុស្សដែលមានរាគៈចរិតគឺចូលចិត្តស្អាតចូលចិត្តស្អាតដើរក៏ចូលចិត្តស្អាត មិនបន្តពេកមិនបញ្ញាបញ្ញាលពេកទេគឺដើរតាមធម្មតាណាហើយពេលដែលដើរនឹងទៀតសតគឺត្រូវសង្កេតតាំងពីកន្លងជើងមនុស្សដែលមានរាគៈចរិតគឺដាក់ជើង ជើងមុខជើងក្រោយច្រើនដល់ដាក់ជើងស្មើផត់កដាលដេកដូចគ្នា មុននឹងដេកអីត្រូវមើលកន្លែងឲ្យស្អាតមិនមែនចិត្តតែដេកទេហើយដេកថ្នមថ្នមខ្លួន មិនមែនដាក់ទៅប្រះផឹងទៅម្ដងគឺអត់ទេគឺថ្នមថ្នមហើយពេលដែលក្រោកពីដេកមុននឹងងើបចេញពីគ្រែឬក៏មុននឹងងើបចេញពីកន្លែងដេកគឺត្រូវបត់ បំរាលឬក៏ភួយមុងអីតាមសំគួរដែលប្រើហ្នឹងគឺថាត្រូវទុកដាក់ឲ្យមានរបៀបរៀបរយហើយបានត្រូវបានបានបានចេញទៅណាអាហ្នឹងយើងនិយាយពីដេកដែរឈប់ក៏ត្រូវមានរបៀបអង្គុយក៏ត្រូវមានរបៀបគឺអត់មានបញ្ញាបញ្ញាប់ទេគឺអង្គុយថ្នមថ្នមហើយមុននឹងអង្គុយគឺមើលកន្លែងសំគួរអាហ្នឹងគេហៅថាត្រូវសង្កេតទៅលើអេរយាប័តចឹងបើសិនជាយើង ចង់ឲ្យកូនសិស្សចេះយើងសួរតើតើកូនសិស្សទាំងអស់គ្នាដែលមកហ្នឹងអរិយាប័ត្រយ៉ាងម៉េចដែរឲ្យឆ្លើយមកគឺអាចនិយាយអឺអំពីចរិតនឹងដឹងហើយតែអំពីចរិតដឹងហើយអ្នកណាមានរាគៈចរិតឬក៏មានតោសៈចរិតមហចរិតអីគឺថាបញ្យល់អំពី ចំណុចនឹងឲ្យច្បាស់លាស់ព្រោះភាគច្រើនបើយើងនិយាយទៅគ្រូអត់ចេះដែរណាគ្រូចេះតែអង្គុយទៅខ្ញុំអនាប៉ា គាត់ទៅកូនសាអាណាប៉ែចោលបង្ហើមចាញ់ចូលអីតកូទី1អីម៉េចតកូទី2ម៉េចអីតែគេច្រើនតែបញ្យល់ខ្លីទេអ្នកដែលទៅបប្រតិបត្តិ7ថ្ងៃឬក៏កន្លះខែទៅគេឲ្យអង្គុយបាទអាណាប៉ាចោលដង្ហើមចេញចូលកំណត់យ៉ាងម៉េចមិនទៅហើយបើសិនជាអឺវេទនាកើតឲ្យកំណត់វេទនាទៅតែមិនមែនខ្លួនទៅហើយឲ្យនិយាយរួមទៅគឺសង្ខេបណាអ្នកស្ដាប់ភាគច្រើនគឺមិនច្បាស់លាស់ទេមិនយល់ទេក្នុងការ ចម្រើនហ្នឹង អញ្ចឹងចំណុចទី1គឺយើងត្រូវនិយាយអំពីអេយ៉ាបតហ្នឹងណាពេលគ្រូបញ្យល់អញ្ចឹងទៅ អ្នកសិក្សាឬក៏កូនសិស្សត្រូវដឹងខ្លួនឯងហើយខ្លួនឯងដើរមិនដេកមិនឈរមិនអង្គុយមិនដឹងខ្លួនឯងហើយប្រាប់គ្រូទៅអូខ្ញុំណាខ្ញុំមិនដែលអអាចរិតហ្នឹងគឺអត់មានអេរយាប័តហ្នឹងគឺអត់ត្រូវនឹងខ្ញុំកណាទេខ្ញុំណាអត់អញ្ចឹងទេមិនអញ្ចឹងមានន័យថាគាត់មិនមែនជារាគៈអី តែបើសិនជាបុគ្គលណាដែលដើរថ្នមថ្នមយកចិត្តដើរស្អាតអេរយាបត់ដើរដេកឈរអង្គុយស្អាតអីណាហ្នឹងគេហៅថាមនុស្សរាគៈចរិតអូខ្ញុំណាគឺចូលចិត្តអារឿងស្អាតហ្នឹងដើរដេកឈរអង្គុយអីស្អាតអើអញ្ចឹងអាហ្នឹងគឺរាគៈចរិតហើយអញ្ចឹងអារឿងដឹងអញ្ចឹងតែតែតែបានយើងនិយាយខ្លីមកគឺត្រូវរៀនណាมันអាចចូលរៀនបានទេតិចក្តីច្រើនក្តីរៀនដោយការស្ដាប់ក្តីដោយការអានលភៅក្តីចូលទៅសាលារៀនក្តីព្រោះមនុស្សភាគច្រើនអត់យល់ពីតែរៀនទេ ខ្ញុំណាធ្លាប់អស់ហើយកាលឆ្នាំ2000 2001អីហ្នឹងមានតាម្នាក់ហ្នឹងគាត់ចូលចិត្តចម្រើនសមាធិណាស់គឺគាត់នៅក្នុងរូងភ្នំជាមួយនឹងគាត់នៅបវលតែគាត់ទៅរៀនទៅបដិបត្តិធម៌នៅកងវាជាមួយហ្នឹងគាត់នៅក្នុងរូងភ្នំគាត់និយាយក្តែងក្តែងរាល់ថ្ងៃគាត់ថាគាត់រាល់ថ្ងៃគាត់មិនមិនមានបរិយ័តទេគាត់បានបដិបត្តិទេតែសភៅគាត់កាន់ដៃជប់សភៅ គាត់កាន់ដៃជាប់ហើយគាត់ថាគាត់រាល់ថ្ងៃមិនមានបរិយ័តទេគាត់បានបប្រតិបត្តិទេមកពីអីមកពីគាត់អយល់ហើយប្រាប់គាត់មិនគាត់និយាយអញ្ចឹងគាត់ហ្នឹងគាត់សំដៅត្រង់ចេះសំដៅត្រង់ថាបរិយ័តហ្នឹងគឺទៅអង្គុយរៀនជាមួយលោកគ្រូទៅអង្គុយរៀនជាមួយលោកគ្រូទៅស្ដាប់គ្រូបញ្យល់តែអាត្រង់គាត់ស្ដាប់កសែតគាត់យកសភៅកាន់ដៃអានរាល់ថ្ងៃហ្នឹងគាត់អត់គិតថាបរិយ័តទេ អាគាត់នៅស្ដាប់ខ្លួនឯងនៅក្នុង បន្ទប់ដូចក្នុងរូងហើយគាត់អានកប៉ាល់ខ្លួនឯងគាត់មិនហៅថាបរិយាទេគាត់សង្កើទៅលើអាការតអង្គុយស្ដាប់គ្រូបរិយាណោះហើយគាត់អត់បានតអង្គុយស្ដាប់គាត់ថារដ្ឋាគាត់គ្មានបរិយាទេគាត់បានបប្រតិបត្តិទេអាហ្នឹងបញ្យល់គាត់យ៉ាងម៉េចដល់គាត់យល់គាត់និយាយអញ្ចឹងអាហ្នឹងមកពីគាត់មិនយល់អញ្ចឹងសំខាន់គឺពាក្យថាសិក្សាហ្នឹងគឺជាជំហានទី1ហើយក្នុងបរិយាហ្នឹងពេលដែលគ្រូបញ្យល់ពីអេរយាប័តទៅកូនសិស្សលោកស្ដាប់កូនសិស្សអ្នកស្ដាប់ហ្នឹងគឺដឹងខ្លួនឯងហើយតែ ហើយទី2និយាយពីរឿងកិច្ចការងារកិច្ចការងារមនុស្សដែលមានរាគៈចរិតហ្នឹងគឺចូលចិត្តធ្វើការងារអ្វីដែលធ្វើឲ្យស្អាតទាំងការបោកគក់ខោអាវអីហ្នឹងគឺថាថ្នមថ្នមឲ្យធ្វើម៉េចឲ្យជ្រះមិនមែនចេះតែធ្វើឲ្យបានទេបោកគក់ខោអាវក្តី ណាបោះផ្ទះសំបែងក្តីធ្វើកិច្ចការងារអីក៏ដោយរួមទៅកិច្ចការងារអីក៏ដោយប្រចាំថ្ងៃគឺធ្វើចូលចិត្តយកធ្វើយកចិត្តទុកដាក់ដើម្បីឲ្យស្អាត លោកសំដែងដែរសំបីតែការបោះអីនេះគឺបោះថ្នមថ្នមមិនអោយធូលីហុយឡើងលើអីអាថាវាផងធូលីនៅ វាអញ្ញាញាយ គឺអត់ទេគឺជិតចិត្តបោះសម្អាតឲ្យស្អាតស្អាតទៀតហើយចំណាត់ថ្មសង្ខេបសេចក្តីមកថា ទី2ហ្នឹង គឺកិច្ចបានដល់ការងារដែលធ្វើប្រចាំថ្ងៃគឺជួយចិត្តធ្វើឲ្យមានរបៀបរៀបរយល្អទី3ភោជជនណាភោជជនហ្នឹងគឺថា អ្នកដែលមានរាគៈចរិតហ្នឹងចូលចិត្តម្ហូបអាហារដែល មានរសជាតិផ្អែមមានរសជាតិផ្អែមហើយឆ្ងាញ់ចូលចិត្តតែឆ្ងាញ់ទេអាបងណាមិនឆ្ងាញ់គឺមិនខ្ចីមិនខ្ចីហូបមិនខ្ចីឆាន់ទេចូលចិត្តតែឆ្ងាញ់ឆ្ងាញ់ទេព្រោះគេរាគៈណគេចូលចិត្តតែណាដែលគេពេញចិត្តហ្នឹងណាហ្នឹងរាគៈចរិតទេណាកូនចាស់អីមើលខ្លួនឯងណារាល់ថ្ងៃហ្នឹងចរិតអី ណាចិត្តខណ្ឌអីណាតែយើងនិយាយពីរសជាតិគឺចូលចិត្តរសជាតិផ្អែមមនុស្សដែលមានគេច្រើនចឹងណាអានឹងនិយាយពុជជនហើយនឹងរបស់ដែលជាទីពេញចិត្តជាទីប្រាថ្នាបានបានបានបានហូបបានបានឆាន់បើមិនជាទីពេញចិត្តមិនជាទីប្រាថ្នាចារបស់ប្រើទៀតណារបស់ប្រើដូចគ្នាទៀតចូលចិត្តប្រើចូលចិត្ត iPhone អញ្ចឹងហ៎ ខ្ញុំចិត្តបបប្រដបីហ្នឹងគឺជារួមទៅគឺឲ្យតែរបស់ ប្រើបច្ច័យ4ហ្នឹងគឺស្អាតស្អាតតែចិត្តប្រើរបស់ស្អាតស្អាតទាំងណាហើយពុជជនហ្នឹងហើយចំណុចទី4គឺយើងនិយាយពីទស្សនៈគឺការសម្លឹងមើលការសម្លឹងមើលគឺជួយចិត្តសម្លឹងមើលតែរបស់ណាល្អល្អហើយ ចូលចិត្តដូចថាពេញចិត្តបើថា ពេញចិត្តជាមួយរបស់ណាមួយហើយ គឺជាប់ដល់ហ្នឹងតើណាមរួញទៀបអែទៀបអែហ្នឹងបើថាបើថាផ្លែឈើក៏សម្រាប់ចែកទិញហ្នឹងមើលច្បាច់មិនគេខូចអស់ផ្លែឈើថាអឺរាគៈចរិតហ្នឹងគាត់ថានិយាយពីការឃើញនៅរបស់ណាដែលជាទីពេញចិត្តថាអាឡៃនៅហ្នឹងឯងមិនថារូប ពាក្យថាសម្លឹងឬឃើញហ្នឹងគឺយើងនិយាយទូទៅណាទូទៅមានន័យថាឃើញក្តីឮក្តីធំក្តឹងខ្លត់ធំខ្លាំងក្តីដឹងរស់ក្តីនៅបតពៈក្តីអាហ្នឹងគឺថាយើងយើងយើងយើងគិតនៅក្នុងពាក្យទេសនៈមួយគឺមានន័យថាឃើញឮជាដើមអញ្ចឹងទៅអាហ្នឹងបើថាឃើញរូបល្អហើយសម្លឹងមើលហើយមើលទៀតមើលមិនឈប់ណាទៀតណាគេថាមើលមិនចេះឆ្អែតមកណាទៀតអាហ្នឹងអឺមនុស្សដែលមានរកិច្ចចិត្តហ្នឹងហើយចូលចិត្តបើថា មើលទៅផ្សារទៅអីវិញចូលចិត្តមើលដល់ពណ៌ស្អាតស្អាតឲ្យខអាលណាស្អាតស្អាតហ្នឹងគឺថាជិបចិត្តហ្នឹងបើមិនបានទៅទិញក៏ទៅប៉ះតិចដែរដូចញោមញោមគាត់តែនិយាយថាទៅផ្សារដែលយូរហ្នឹងមិនយូរទៅសារអីទេយូរសារតែរឿងដើរប៉ះហ្នឹងដើរប៉ះហ្នឹងឃើញសម្ពុតស្អាតឃើញអាស្អាតអញ្ចឹងទៅស្ទាបមើលសាច់មិនទិញដឹងមិនទិញដឹងហីដូចថ្លៃដល់ដើរចាញ់ទៅដល់ចាញ់ហើយងាកក្រោយទៀតចង់បានដល់ប៉ុន្តែចង់បានដូចថ្លៃ អាហ្នឹងគឺថាមនុស្សរាគៈចរិតហ្នឹងគឺត្រូវដឹងខ្លួនឯងចឹងហើយរឿងផ្សេងផ្សេងទៀតទាំងណាការឃើញផ្សេងផ្សេងទៀតហ្នឹងគឺថាឲ្យតែរបស់ណាពេញចិត្តជក់ចិត្តហើយគឺថាជប់អាឡៃនៅហ្នឹងឯងអាហ្នឹងគឺយើងនិយាយពីទស្សនៈចំណុចទី4ដែលត្រូវសង្កេតចំណុចទី5ហ្នឹងគឺធម្មប្រវត្តិទេមានន័យថាធរដែលកើតជាប្រចាំថ្ងៃដែលច្រើនទៅធរអីណាហ្នឹងធម្មប្រវត្តិហ្នឹងគឺ មនុស្សដែលមានរាគាចរិតហ្នឹងគឺចូលចិត្តមានមេយាកលមេយាមេយាណាបិទបាំងតួកំហុសខ្លួនឯងក្តីសំដែងកលមេយាផ្សេងផ្សេងអីដាក់អ្នកដតីអីចឹងណាហើយចូលចិត្តអួតអាងចូលចិត្តអួតអាងណាមនុស្សដែលមានរាគាចរិតចង់ឲ្យគេដឹងចង់ឲ្យគេដឹងថាខ្លួនឯងនឹងវាមិនបាច់ណាអាហ្នឹងគឺថារាគាចរិតហ្នឹងចេះដឹងឲ្យតិចតួចអួតប្រាប់គេមានរបស់អីប្រើតិចតួចអួតប្រាប់គេណាអួតអាងអីចឹងអាហ្នឹងគឺថា យ៉ាងហ្នឹងគឺជាចរិតរបស់មនុស្សដែលមានរាគៈហើយហើយសុំសួរសុំសុំសួរបន្ថែមទេគុណចាស់មនុស្សយើងវាមានចរិតហ្នឹងវាមាន2 3ពីលើគ្នាដែរទេណាមានច្រើនមានអតុណាមានអាបោកផ្សំគ្នាមានដោយច្រើនដូចចំណាត់ស្មារតីអញ្ចឹងថាមនុស្សភាគច្រើនគឺលាយរឹកលាយរាគៈខ្លះតូចតាំងចម្រោះខ្លះសភាខ្លះទៅវិតកៈខ្លះពុទ្ធិខ្លះទៅតែ អឺយើងនិយាយដោយច្រើនគឺលាយមិនមែនមិនមែនមានមួយមួយទេ ជារួមទៅសឹងថា ទូទៅមនុស្សទេវតាព្រមទាំងអង្គគ្មានណាមានចរិតមួយទេគ្រាន់តែថាអញ្ចេះគ្រាន់ថាមួយណាប្រកបខ្លាំងជាងយ៉ាងនិយាយថាមួយណាច្រើនជាងតែប៉ុណ្្នឹងទេដែលត្រូវសិក្សាយើងត្រូវសង្កេតហ្នឹងបាទណាអញ្ចឹងចំណុចទី5ធម្មប្រវត្តិសម្រាប់មនុស្សរាគៈចរិតហ្នឹងគឺចូលចិត្តអួតអាងចូលចិត្ត មាននយាអីម្ដែងកលវិយាផ្សេងផ្សេងអីជាពិសេសបិទបាំងទោសខ្លួនឯងសម្លឹងថាបង្ហាញនៅរបស់ណាដែលល្អល្អប្រាប់គេអញ្ចឹងទៅហើយអឺពាក្យមួយទៀតគេថាកាច់រឹកអាចរិតកាច់រឹកអាកាច់រឹកកាច់អីមិនចូលរកអាន អ្នកអន់អន់អីចឹងទៅអាហ្នឹងសុទ្ធតែរាគៈចរិតហើយគេហៅមញែកមញក់ណាមញែកមញក់ ស៊ីជោទេតែគេថាស៊ីជោពាក្យខ្មែរយើងស៊ីជោបានគេសរសើរតិចអូមិនហ្នឹងឯងណាបានគេបានគេសរសើរតិចហ្នឹងកូនចាស់បានគេសរសើរតិចហ្នឹងស្អីក៏អោយគេដែរអាហ្នឹងស៊ីជោណាស៊ីជោហើយប្រាថ្នាលាមកប្រាថ្នាចង់ប្រាថ្នាតើអាថាប្រាថ្នាចង់បានតំណែងចង់បានលៀបយុះ ប្រាថ្នាធំប្រាថ្នាអាក្រក់អីហ្នឹងណាហើយមិនដែលចេះសំដោះទេតែមិនដែលចេះកត់សំដោះទេហើយចូលចិត្តក៏អត់កតោមឆ្មើងឆ្មៃដាក់អ្នកដតីណាព្រោះខ្លាចគេមកដណ្ដើមខ្លួនណាខ្លាចគេមកសុំខ្លាចគេមកអីចឹងណាមានអីចឹងគឺថាចូលចិត្តជិបជំពាក់របស់ទាំងអស់ហ្នឹងឆ្មើងឆ្មៃដាក់អ្នកដតីខ្លាចគេមកណាខ្លាចគេមកសុំអាហ្នឹងគេហៅថាថប់វាប្រវត្តិត្រូវសង្កេតទៅលើធម៌ដែលកើតប្រចាំថ្ងៃហ្នឹងតើសម្បូរទៅដោយធម៌អី ហ្នឹងមនុស្សរាគៈចរិតគឺដូចបានបញ្ជាក់អញ្ចឹងចូលចិត្តសំដែងនៅមេយាចូលចិត្តអួតអាងប្រកាន់ខ្លួនកាច់រឹកស៊ីចូលអីប្រាថ្នាលមកប្រាថ្នាធំមិនចេះដោះក្អឺតកតុំអីឆ្មើងឆ្មៃអីហ្នឹងគឺ ថាប្រចាំថ្ងៃហ្នឹងចំណាំមើលទៅអ្នកណាមានធនហ្នឹងគឺដឹងរាគៈចរិតហើយទៅណាហើយនឹងទី6ហ្នឹងគឺកម្មដ្ឋានតាមចរិតហ្នឹងគឺមានកម្មដ្ឋាន11ទេគឺអាសព10ហើយនឹងកាយកតានុសតិ1ដែរ ត្រូវចម្រាការៈ32ប្រការហើយនឹងអឺអសប10ណាមួយចឹងទៅអញ្ចឹងយើងអឺសង្កេតពិនិត្យដឹងខ្លួនឯងអ្នកដែលត្រូវសិក្សាអ្នកដែលត្រូវបដិបត្តិធម៌ហ្នឹងហើយគ្រូអាចារ្យបើសិនជាយើងនិយាយពីរយៈពេលខ្លីអញ្ចឹងក៏ត្រូវចំណាយពេលវេលាបញ្យល់ដែរដើម្បីឲ្យសាសនឹងដឹងថាតើខ្លួនឯងចរិតអីក្នុងចរិតនីមួយៗហ្នឹងមានចំណុច6យ៉ាងត្រូវសង្កេតហ្នឹង ណាដូចបានបញ្យល់ខ្លីៗមកអញ្ចឹងទៅណាទី1ហ្នឹងគឺអរិយាប័ត្រទី2កិច្ចទី3ភុជជួនទី4ទេសនៈទី5ធម្មប្រវត្តិទី6គឺកម្មដ្ឋានហើយរាតោសចរិតមោហចរិតសធាចរិតពុទ្ធាចរិតអីវិតកចរិតអីគឺមាន6 6 6 6 6 6 6ហ្នឹងទៅ6 6ដូចគ្នាហ្នឹងទៅអាហ្នឹងគឺត្រូវយកមកសិក្សាដើម្បីឲ្យ អ្នកបដិបត្តិធម៌ទាំងឯងបានបានស្ដាប់បានយល់ទាំងអស់គ្នាហ្នឹងខ្ញុំណាខាប់សេចក្តីមកប៉ុណ្ណឹងចុះទាំងប្រូម៉ូនឹងច្រើនណាស់ហើយហើយអឺកូនចាស់សវណ្ណបញ្ញោដាច់បាត់ហើយណាដាច់ទេប្របាត់លោកប្របាត់ដែរហ្នឹងហើយតែថារយៈពេលខ្លីហ្នឹងឲ្យសិក្សាយ៉ាងម៉េចបើមិនដឹងជីវិតរបស់ខ្លួនឯងសំខាន់គឺត្រូវសិក្សាហើយមិនតែមិនសិក្សាបានទេ ត្រូវសិក្សាដើម្បីស្វែងយល់អំពីចរិតរបស់ខ្លួនទៅដាក់កម្មដ្ឋាននឹងត្រូវគ្រូអាចារ្យត្រូវបញ្យលហើយសិស្សត្រូវស្ដាប់រួចហើយគ្រូអាចារ្យក៏ត្រូវប្រាប់កម្មដ្ឋានទៅតាមចរិតនីមួយមួយមិនមែនថា10នាក់អោចរណាប៉ាទាំង10 20នាក់អោចរទាំង20 100នាក់អោចរទាំង100ណាប៉ាណាប៉ាដូចគ្នាអីហ្នឹងអាហ្នឹងគឺជាទំលាប់នៃការដឹកនាំទេតែបើយើង ទម្លាប់ទៅតាមធម៌ពុទ្ធអាហ្នឹងយើងត្រូវតែសិក្សាអំពីចរិតឲ្យដាក់កម្មដ្ឋានឲ្យត្រូវនៅក្នុងចរិតហ្នឹងទៅទៀតហ្នឹងគឺគៀនកូនចាស់ប៉ុណ្ណឹងដែរក្រាអរគុណណាស់ទៀតពីរោះពីរោះពីរោះក្បោះក្បាយល្អតាមចរិតតែ6ហ្នឹងហើយអរគុណគុណចាស់ទាំងពីរព្រះអង្គបាន អធិប្បាយបានពិរោះល្អទាំងពីរព្រះអង្គខ្ញុំកណាមានសេចក្តីជ្រះថ្លាទាំងអស់អង្គហើយនឹងអរគុណដល់គុណចាស់ហើយនឹងសូមជូនពរគុណចាស់មានសុខភាពល្អឆាប់ជាងបានមកចូលក្នុងកម្មវិធីជារៀងរហូតសូមអរគុណដល់ប្រិយមិត្តទាំងខ្ញុំពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមទស្សនាស្ដាប់នឹងសូមឲ្យបានសម្រេចមគ្គផលកុសលផលបុណ្យស្មើស្មើគ្នាកណាខ្ញុំសូមអរគុណហើយនឹងសូមចម្រើនពរហើយនឹងប្រគេនពរបាន សុខចម្រើនទាំងអស់គ្នាហើយសូមបរិញ្ញាចោះសូម បាទបង្គំលាសូមចរន្តពលលាបាទចំណាសាធុសាធុ